ណាជាបឋមខ្ញុំកណាសូនមកសការក្រាត់ផ្សាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតដល់សេចក្តីគ្រប់ជាថ្លាដល់កំពង់ពោះរលោសូមក្រាត់ផ្សាយបង្គំចំពោះប្រគុណម្ចាស់វធេរានធិរៈគ្រប់ព្រះអង្គដល់សេចក្តីគ្រប់ជាថ្លាសូមចម្រើនពរលោកលោកស្រីនាងកញ្ញាញញុំពុទ្ធបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រោមវត្តអត្តនារាម ទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី ជាទីរាប់អានថ្ងៃនេះគឺថ្ងៃអាទិត្យ12កើតខែអាសាឍឆ្នាំ ខាលចត្វាស័កពុរសករាជ2566ត្រូវថ្ងៃទី10ខែកក្កដាឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកជួបក្នុងកម្មវិធីនេតិពិភាក្សាស្ដីអំពីសិទ្ធិមនុស្សអន្តរជាតិថ្ងៃនេះយើងបានមកជុំគ្នាសាជាថ្មីបន្ទាប់ពីយើង បានសម្រាប់មួយសប្តាហ៍កន្លងទៅនេះឥឡូូវយើងបានមកជុំគ្នាសាជាថ្មីម្ដងទៀតយើងជួបគ្នាថ្ងៃនេះវត្តអាវត្តរបស់ គូដោយសារមានបញ្ហាសុខភាពតិចតួចឥឡូវមកជួបគ្នាបាន3នាក់ចំនួនឥឡូវសូមស្វាគមន៍ប្រិយមិត្តអង្គមកជួបជាមួយនឹងវាគ្មិនរបស់យើងណាសូមថ្លែងគុំគុណចាស់វិរិយធម្មោទាថេនដែលជាអគ្គលេខានៃលេខាលេខាធិការនៃលេខានៃសហព័ន្ធមេកម្មជាក្រមនិងសូមស្វាគមន៍លោកប្រធាន សាខាសហព័ន្ធប្រចាំនៅទីក្រុងស៊ីដនីរបស់យើងហ្នឹងហើយ ហ្នឹងហើយយើងយើងពិភាក្សាថ្ងៃនេះយើងផ្ដោតអារម្មណ៍ទៅលើព្រឹត្តិការណ៍ខ្លះខ្លះវិសិលមិញយើងបានជជែកគ្នាជាមួយនឹងគុណចាស់វិយធម្មោបានខ្លះហើយ អំពីប្រវត្តិរឿងរ៉ាវនៃអឺលោកនាយករដ្ឋមន្ត្រីជាអតីតនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុនបានគេធ្វើឃាតប៉ុន្តែយើងមិនបានផ្អត់អារម្មណ៍ទៅ ទាំងស្រុងទៅយើងឃើញថាព័ត៌មាននៅក្នុងបណ្ដាញសង្គមគឺថាបានផុសផុលច្រើន និយាយអំពីការធ្វើបហារដ្ឋបហាធ្វើឃាតលោកអតីតនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុនហ្នឹងឃើញថារីកដោះដាលគ្រប់កន្លែងគ្រប់អន្លើហើយប៉ុន្តែយើងគ្រាន់តែថាយើងបដោតអារម្មណ៍ក្នុងការចូលរួមចំណែកនៃការបាត់បង់នៅមនុស្សដ៏ដ៏អស្ចារ្យម្នាក់ហើយក៏ជា អតីតនាយករដ្ឋមន្ត្រីនៃប្រទេសប្រទេសជប៉ុនហ្នឹងគាត់បានកាន់តំណែងយូរជាងគេនៅប្រទេសជប៉ុន ហើយមួយទៀតយើងក៏ផ្ដោតអារម្មណ៍ទៅលើ ការបាត់បង់នៅបុគ្គលម្នាក់មួយទៀតគឺនៅប្រទេសកម្ពុជា គឺលោកមនិតកែមលីក៏ចំថ្ងៃហ្នឹងដែរយើង បានធ្វើពិធីរំលឹកខួបនៅប្រទេសអូស្ត្រាលីយើងគឺនៅវត្តប៊ុនវិចបានធ្វើព្រឹកនេះហើយឥឡូវយើងផ្ដោតអារម្មណ៍ទៅលើព្រឹត្តិការណ៍ទាំងពីរហ្នឹងតើគុណចាស់ថំ វិរិយធម្មោមានការចាប់អារម្មណ៍ពីផ្សល់មិញម្ដងហើយប៉ុន្តែថ្ងៃនេះចង់ផ្សាយឲ្យបានចប់កម្មវិធីនឹងតិចតួចមិនបានស៊ីជំរៅទេអញ្ចឹងសូមប្រគល់វេទិកាទៅគុណចាស់វិរិយធម្មោមេត្តាធ្វើសេចក្តីសង្ខេបទៅលើព្រឹត្តិការណ៍ទាំងអស់នោះសូមនិមន្តចឹងបាទបាយគុំអង្គគ្រូអឺបានពញោមលីសន្តឹងចាបាទបាយគុំ ព្រះអង្គចាស់គ្រប់អង្គគុណចាស់ដែលបានចូលរួមស្ដាប់នៅក្នុងវេទិកានេះអជ្មានពរញោមញាតទាំងអស់នៅលើពិភពលោកអឺគណាពីម្សិលដាច់ដាច់ទៅគណាទៀតពីងលោកណែសិនស៊ូអាបេម៉ាសិនស៊ូអាបេនឹងតែគាត់ទទួលមរណភាពទៅដោយរងការធ្វើឃាតណាណាតែហើយយើង ជាថ្មីម្ដងទៀតសូមសម្ដែងនៅការសោកស្ដាយដែលចូលរួមជាមួយនឹងប្រជាពលរដ្ឋនៃប្រទេសជប៉ុននិងអ្នកនយោបាយទាំងអស់នៅលើពិភពលោកដែលថាយើងបាត់បង់នៅមនុស្សម្នាក់ដែលជាមនុស្សល្អយើងរាប់ថាជាអ្នកនយោបាយមួយមានប្រយោជន៍ទៅដល់សង្គមជាតិប្រជាជាតិនៅលើពិភពលោកមួយចំនួន ហេតុអ្វីបានយើងនិយាយទៅដល់ភាសាហ្នឹងថាគាត់ជាមនុស្សមានប្រយោជន៍ទៅដល់សន្តិសុខពិភពលោកព្រោះគាត់បានរួមចំណែកនៅក្នុងការទប់ស្កាត់ហើយនិយាយអំពីការវេឆ្លាតរបស់គាត់វិធីសាស្ត្រមួយខ្ញុំគូណាគួរលើកឡើងបន្តិចពីរឿង បើនិយាយពីរឿងគុណសម្បត្តិរបស់លោកស៊ីនសូបេគុណបានសិក្សាស្រាវជ្រាវអំពីគំនិតរបស់គាត់ដែលគាត់កោះកកាយរំលើង ធ្វើឲ្យប្រទេសជប៉ុនហ្នឹង គឺថាអាចបង្កើតជាកងទ័ពដែលឈានទៅដល់ការប្រើសព្វាវុធធនធានបានអញ្ចឹងណា នៅទេថាអាចបញ្ចូលនៅក្នុងរដ្ឋធម្មនុញ្ញរបស់គាត់កែប្រែរដ្ឋធម្មនុញ្ញនឹងទៅតាមរយៈការបង្កើតនៅអង្គការមួយហៅថា Quad Quad នឹងនិយាយជាទូទៅភាសាគេហៅ Quadrilateral Security Dialogue អា Quad relational security dialog ហ្នឹងបើតាមពិតហៅកាត់ថា QSD អានោះបើបើប៉ុន្តែបើជា colloquial colloquial ហ្នឹងគេសរសេរជា QUAD នឹងគឺជាអង្គការមួយ គឺថាក្រមប្រទេសហ្នឹងគឺបង្កើតរៀងរៀងដូចអានឹង សញ្ញាវារៀងដូចណែរៀងដូចរូបពេជ្រចឹងណាគេគឺជាក្រុមមួយដែលមានប្រទេសជប៉ុនសហរដ្ឋអាមេរិកឥណ្ឌាហើយនិងអូស្ត្រាលីផ្នែកខាងមើលនៅភូមិភាគដែនសមុទ្រហើយគាត់ជំរុញកិច្ចការនឹងឡើងឲ្យមានខ្វាតនឹង ដើម្បីត្រួតពិនិត្យមើលនៅកម្លាំងមហិទ្ធិឫទ្ធិរបស់ចិនដែលចេះតែកើនពីមួយថ្ងៃទៅមួយថ្ងៃលបឿនកងទ័ពលបឿនសពាវុធហើយនិងលបឿនសេដ្ឋកិច្ចមកពីគាត់មានក្តីបារម្ភក្តីបារម្ភពីមហិច្ឆតារបស់ប្រទេសចិនហ្នឹងហើយពេលដែលគាត់ ផ្ដើមមកកំណត់នឹងឡើងទៅប្រទេសអូស្ត្រាលីយើងហ្នឹងក៏គ្រប់គ្រងភ្លាមតាំង គ្រប់គ្រងកំណត់របស់គាត់ហ្នឹងហៅថា support ដោយពេញទំហឹងអំពីអូស្ត្រាលីយើងក៏មានក្តីបារម្ភដែរពីរឿងបញ្ហាការវៀតណាមពង្រឹងសមត្ថភាពយោធាហើយនឹងសេដ្ឋកិច្ចរបស់ខ្លួនហ្នឹងកាន់តែខ្លាំងរបស់ប្រទេសចិនហ្នឹងហើយក៏ដូចតែអ្វីដែលប្រទេសជប៉ុនហើយនិងអូស្ត្រាលីហ្នឹងប៉ាន់ប្រមាណហ្នឹងវាមិនខុសទេឥឡូវចាប់ដើម ជ្រៀតសន្សំសន្សំចូលមកក្នុងក្រមប្រទេសមួយចំនួនដែលនៅក្បែរក្បែរប្រទេសអូស្ត្រាលីហ្នឹងហើយអូស្ត្រាលីគាត់ជាទូទៅយើងដឹងស្រាប់ប្រទេសអូស្ត្រាលីប្រជាជនយើងវាមានតិចទឹកដីវាធំអញ្ចឹងការការពារនៅព្រំដែនសមុទ្ររបស់ប្រទេសអូស្ត្រាលីហ្នឹងគឺថាវាវិសាលភាពនឹងធំធេងអញ ដល់អញ្ចឹងទៅ មានការគ្រប់គ្រងជាមួយលោកស៊ីនសូអាបេហ្នឹងភ្លាមភ្លាមទៅហើយលោកស៊ីនសូអាបេហ្នឹងគាត់ផ្ដើមកំណត់បង្កើតជាខ្វាត់នឹងឡើង វាជាទិសដៅមួយដែលថាធ្វើម៉េចឲ្យកងទ័ពជប៉ុននឹងមានសមត្ថភាពអាចប្រើរិញក្របផ្លោង បាល់ស្ទិកនោះហើយនឹងអាចឈានទៅដល់ការធ្វើអាវុធនុយក្លេអ៊ែរនឹងសម្រាប់កងទ័ពជប៉ុនហ្នឹងអឺដៃគុណក៏ត្រង់ជ្រាបហើយលោកលីស៊ីងតាំងក៏ប្រហែលជានៅចងចាំដែរកងទ័ពជប៉ុន គឺទើបតែមានវត្តមានដំបូងកាលដែលអឺបន្ទាប់ពីសង្គ្រាមលោកលើកទី2មកតើគេបង្អាក់មិនអោយបង្កើតកងទ័ពហ្នឹង ហើយកងទ័ពរបស់គាត់នឹងចាប់មានរូបរាងវត្តមាននឹងទៅប្រទេសកម្ពុជាយើងកាលដែល peacekeeper ណោះគេហៅថាកងកម្លាំងរក្សាសន្តិសន្តិភាពនៅប្រទេសកម្ពុជាហ្នឹងនឹងវត្តតាណាសម័យអ៊ុនតាក់ហ្នឹងយោធាជប៉ុនហ្នឹងចាប់ផ្ដើមបង្ហាញរូបរាងហ្នឹងដំបូងគេ បន្ទាប់ពី គ្រាមលោកលើកទី2ចប់ទៅត្រូវគេហាមឃាត់មិនអោយកើតកងទ័ពហ្នឹងហើយប៉ុន្តែពេលនោះសមត្ថភាពនៃកងទ័ពជប៉ុនហ្នឹងมันអាចថាក្រសួងការពារជាតិរបស់ប្រទេសជប៉ុនហ្នឹងมันអាចធ្វើជាអាវុធអីបាញ់រយៈចម្ងាយឆ្ងាយបាន ឬមួយធ្វើអាវុធធនធ្ងន់ដូចជា nuclear អីបានទេអាវុធបាល់ម៉ាណូយើងចង់និយាយចឹងណានឹងអាវុធធនធ្ងន់ហ្នឹងបានដែរ អឺហើយដល់តក្រោយមកគាត់អឺគាត់បញ្ចូលខ្លួននៅក្នុងអាកម្លាំងហ្នឹងតែយើងហៅថាគេហៅថាកងកម្លាំងដើម្បីការពារខ្លួនបង្កើតអញ្ចឹងណាបង្កើតកងទ័ពដើម្បីការពារខ្លួនពួកគេអាជប៉ុនគេហៅ Japanese Self Defense Force ហើយអា Japanese Self Defense Forces ហ្នឹងវាคล้ายទៅជា Japanese Armed Force តបហ្នឹងហើយនៅក្នុងអាណត្តិរបស់លោកស៊ីនសូអាបេហ្នឹងដែរព្រោះឆែកមើលទៅក្នុងមាត្រាទី96របស់គាត់ហ្នឹងរដ្ឋធម្មនុញ្ញរបស់ប្រទេសជប៉ុនហ្នឹងគឺថាគេកែប្រែហើយផ្លាស់ប្ដូរគេស្នើសុំទៅរដ្ឋសភារបស់គេដើម្បីបញ្ចូលខ្លួនតើអីមកអំពីអាខាត់នឹងចេញមកគឺថាកងកម្លាំងយោធារបស់ជប៉ុនហ្នឹង ទៅបង្កើនសមត្ថភាពរបស់ខ្លួនហ្នឹងដើម្បីជួយទៅដៃជួយទៅដល់អានឹងគេហៅសម្ព័ន្ធមិត្តព័ន្ធមិត្តរបស់ខ្លួន alliance ដែលដែលនៅក្នុង quad ហ្នឹងនៅក្នុង quad ហ្នឹងសិតតែសហរដ្ឋអាមេរិកឥណ្ឌាហើយអូស្ត្រាលីសិតតែប្រទេសធំធំអឺមានសមត្ថភាពជាអឺ ជាក្រុមប្រទេសដែលធ្វើសត្វអាវុធនុយក្លេអ៊ែរហើយហើយក្របកំភ្លើងដែលអាចបាញ់រយៈចម្ងាយឆ្ងាយបានអញ្ចឹងអឺបានបានចង់និយាយថាគឺជាភាពវៃឆ្លាតរបស់គាត់ដើម្បីឈានឆក់យកឱកាសហ្នឹងដែលដែលពិភពលោកហ្នឹងគេអនុញ្ញាតជាពិសេសមានសហរដ្ឋអាមេរិកហ្នឹងគឺថា នៅក្នុងសម្ព័ន្ធមិត្តអញ្ចឹងអនុញ្ញាតឲ្យយោធានឹងអាចប្រើប្រាស់នៅអាវុធធនធ្ងន់នឹងបានរយៈចម្ងាយឆ្ងាយ ហើយចឹងទៅនឹងគណៈចង់លើកពីគុណសម្បត្តិរបស់គាត់អញ្ចឹងគេថាភាពវៃឆ្លាតរបស់គាត់គាត់អាចប្រើប្រាស់នៅអឺវិធីសាស្ត្រនយោបាយ របស់គាត់នឹងបង្កើតទៅជា កម្លាំងសមត្ថភាពយោធាដើម្បីការពារប្រទេសរបស់គាត់ពុំនោះទេវាពិបាកបើយើងមិនបើយើងមិនចូលជារបៀបអន្តរជាតិមិនចូលជារបៀបសម្ព័ន្ធមិត្តជាមួយនឹងមហាអំណាចធំធំមហាអំណាចកម្ពុជាដែលដឹកនាំពិភពលោកដូចយ៉ាងសហរដ្ឋអាមេរិកចឹងទេវាពិបាកឈានទៅដល់ការយល់ព្រមចឹងប៉ុន្តែដល់ទៅអញ្ចឹងទៅណែ សហរដ្ឋអាមេរិកក៏មិនមាត់មិនកអីចឹងទៅគឺថាមានការយោគយល់មកពីវណ្ណក្នុងសម្ព័ន្ធភាពសម្ព័ន្ធមិត្តនៃការការពារនៅដែនសមុទ្រសមុទ្រប៉ាស៊ីហ្វិកអាចឈានទៅដល់សមុទ្រចិនត្បូង ហើយនឹងបរិវេណនៃប្រទេសអូស្ត្រាលីនឹងគឺថាយកគ្នាធ្វើជា អាមិត្តដើម្បីមើលសពទុកគ្នា ការពារនៅនាវាមុជទឹកស្អីជារបៀបលួចឆ្មក់អីរបស់តែចឹងហ្នឹងហើយយើងក៏មិនបាច់ឆ្ងល់ដែរថាជប៉ុនហ្នឹងវាជាសត្រូវជានិច្ចកាលអីជាមួយនឹងប្រទេសចិនអញ្ចឹងវាដែលឃើញមានត្រូវគ្នាជាជាប្រវត្តិសាស្ត្រគឺថាតែងតែអឺ ប្រកួតប្រណាំងគ្នានៅក្នុងព្រំដែនសមុទ្រនឹងជាពិសេសប្រជុំកោះមួយចំនួនដែលមិនទាន់ដាច់ស្រេចដូចជាកោះស៊ីនកកូអីនឹងជាដើមនោះអញ្ចឹងណាអឺខ្ញុំកណាបានចូលតែប៉ុណ្្នឹងទេហើយជាការសោកស្ដាយម្ដងទៀតសម្ដែងនៅការចូលរួមពីព្រោះយើងដឹងស្រាប់ហើយថាគាត់ជាអិសរាជជនល្បីអញ្ចឹង យើងគាត់តែលើកយក នៅចំណុចមួយចំនួន គឺជាការចូលរួមចំណែកហើយថាប្រព័ន្ធផ្សព្វផ្សាយរបស់បដិគុណអញ្ចឹងវិជ្ជាការគួសមណាស់តែថាគាត់ក៏ជាអ្នកមានគុណសម្បត្តិហើយមានការយកចិត្តទុកដាក់ជួយទៅដល់ប្រជាពលរដ្ឋខ្មែររបស់យើងខ្មែរទូទៅរបស់យើងហ្នឹងអញ្ចឹងក្នុងនាមជាឈាមជរខ្មែរមួយរូបហើយនឹងក្រុមរបស់យើងហ្នឹងគឺជាឈាមជរខ្មែរយើងចូលរួមអញ្ចឹងអឺ លើកឡើងដែរថាលោកប្រធាន ប្រតិបត្តិប្រាក់ស្រីវត្តនឹងក៏បានធ្វើលិខិតចូលរួមមរណតុកជាមួយនឹងថ្នាក់ដឹកនាំនៃប្រទេសជប៉ុននឹងក៏តាមរយៈលោកឯកអគ្គរដ្ឋរាជទូតប្រទេសជប៉ុនប្រចាំនៅសហរដ្ឋអាមេរិកគឺលោកអឺ Fumio Kishida ជាឯកអគ្គ រាជទូត នៃប្រទេសជប៉ុនប្រចាំនៅសហរដ្ឋអាមេរិកនឹងគាត់បានផ្ញើលិខិតចូលរួមមរណទុក្ខហើយសម្ដែង ការសោកស្ដាយមានការភ្ញាក់ផ្អើលតក់ស្លុតចំពោះការធ្វើឃាតទៅលើលោកស៊ីនសូអាបេដោយខ្មាន់កំភ្លើងឆ្នៃប្រឌិតនោះបាទកាលពីថ្ងៃពហោះអើកាលពីថ្ងៃសប្ដម្លេះណាទេទៅឲ្យរាជទូតនឹងណា សូមអរគុណណាព្រះអង្គណាសូមចូលរួមប៉ុណ្ណឹងចាស់គណៈទៀតណៃចំពោះការសោកស្ដាយដូចគុណចាស់បាន លើកឡើងហ្នឹងវាគឺថាទូទាំងពិភពលោកបានធ្វើសេចក្តីថ្លែងការណ៍ឬក៏ធ្វើសារដែលខាត់ចូលរំលែកទុកដល់ប្រទេសជប៉ុននឹងជាច្រើនហើយប្រទេសកម្ពុជាក៏បានកាន់កាន់ទុកក្នុងថ្ងៃហ្នឹងឯងយើងទៅទៅហូតទួងពាក់កដាលដើម្បី ចូលរួមចំណែកឬក៏ការសារថ្លែងនៅសេចក្តីរំលែកទឹកនៅ ក្នុង ប្រទេសជប៉ុនណាឥឡូវបងថេងថេងតាំងមានអីចូលរួមនេះទេក្នុងក្នុងព្រឹត្តិការណ៍នេះបើកបើកសម្លេងកណាជាបឋមហ្នឹងកណាសូមថ្លែងគុំប្រជាជនទាំងពីរព្រះអង្គជាទីសក្ការៈនិងប្រិយមិត្តក៏ដូចជាញាតិញោមបងប្អូនជាពុទ្ធបរិស័ទទាំងអស់ពិភពលោកហ្នឹងផងជាទីរាប់អានផងដែរហើយគិតថានៅក្នុងព្រឹត្តិការណ៍នេះ ខ្ញុំកណាមានការសោកស្ដាយដែរគ្រាន់តែថាអឺនៅក្នុងសម្ដែងសង្គមហ្នឹងឥឡូវវាផ្សព្វផ្សាយទូទៅហ្នឹងវាទលំទលែងណាស់ទៅហើយក៏ប៉ុន្តែយើងគ្រាន់តែថាចូលរួមក្នុងនាមជាអ្នកសារព័ត៌មានផ្សព្វផ្សាយនៅព័ត៌មានទាំងឡាយគឺយើងចូលរួមក្នុងការរំលែកទុកហើយចូលរួមសូមឲ្យដួងវិញ្ញាណក្ខន្ធកម្មវិបាករបស់គាត់នឹងបានឆាត់ទៅកាន់សុគតិភពចឹងណា ចំពោះខ្ញុំកណាវិញនៅ ក្នុងព្រឹត្តិការណ៍នេះឃើញថាយើងយើងលើកឡើងពីពីពីប្រទេសជប៉ុនបន្តិចថាប្រទេសជប៉ុនថ្មីត្បិតតែអាការងារកើតឡើងរឿងរ៉ាវកើតឡើងវាវាវាវាដូចថារន្ធត់ដល់ប្រជាជនពិភពលោកប៉ុណ្ណាក៏ដោយក៏ប៉ុន្តែរដ្ឋាភិបាលក៏ដូចជាអ្នកនយោបាយរបស់ជប៉ុនហ្នឹង គឺប្រហែលជាគេធ្វើការងារបានល្អជាងស្រុកខ្មែរមកអំពីពេលដែលធ្វើរឿងរ៉ាវកើតឡើងភ្លាមគេចាប់គិតកោបានតែម្ដងយើងមិននិយាយពីលោកស៊ិនស៊ូអាបេទេព្រះអង្គព្រះអង្គព្រះអង្គវិទ្យាធម្មលើកឡើងពីស៊ិនស៊ូអាបេច្រើនហើយខ្ញុំកណាលើកឡើងពីទស្សនវិជ្ជាពិតពិតវិញកណាចង់និយាយថាទស្សនវិជ្ជាពិតហ្នឹងអ្នកនយោបាយនៅជប៉ុនខ្ញុំកណាគិតថារឿងរ៉ាវនោះវាកើតឡើងប្រហែលជាប្រិយមិត្តបានលើហើយថាជប៉ុនមានលើលេចលើរឿងមួយចំនួនថា អឺនយោបាយជប៉ុនហ្នឹងវាអាចមានបញ្ហាខ្លះនៅក្នុងរដ្ឋអំណាចរបស់ជប៉ុនហ្នឹងគឺមានមានរដ្ឋមន្ត្រីមួយចំនួនហ្នឹងមិនចង់ឲ្យអឺជប៉ុនហ្នឹងលើកឡើងអំពីកិច្ចការងារចូលរួមចំណែកក្នុងការទប់ស្កាត់នៅ សមាជិកខាងត្បូងចូលរួមចំណែកក្នុងការងារការពារតៃវ៉ាន់ហ្នឹងទេអឺគេថាការពារតៃវ៉ាន់ខ្លាំងពេកនិយាយពីតៃវ៉ាន់ខ្លាំងពេកធ្វើឲ្យជប៉ុននោះមានបញ្ហាជាមួយចិននោះធ្ងន់ធ្ងរ អញ្ចឹងពេលនោះលោកស៊ិនស៊ូអាបេហ្នឹងគាត់ផ្សាយកិច្ចការងារមួយចំនួន នៅក្នុងការព្រឹត្តិការណ៍មិនព្រឹត្តិការណ៍កើតឡើងហ្នឹងវាអាចផ្ទះទួរឿងអស់ទាំងហ្នឹងប៉ុន្តែយើងមិនបានស៊ីជំរូវទេធ្វើឲ្យឈានទៅដល់មានការគិតគូសម្លាប់ហ្នឹងមិនមែនថាចាប់ដើមរឿងរ៉ាវហ្នឹងបានបានកើតឡើងភ្លាមហើយអ្នកខ្មាំងកំភ្លើងមកសម្លាប់ពេលហ្នឹងទេវាមិនមែនចឹងទេខ្មាំងកំភ្លើងប្រហែលជាមានការអឺទំនាក់ទំនងជាមួយក្រុមណាមួយទៀត ខ្ញុំគាត់ចង់និយាយចឹងថាវាអាចមានតំណែងចំនួនជាមួយក្រុមណាមួយទៀតហើយរក្សាអាសម្ងាត់ហ្នឹងរហូតដល់បច្ចុប្បន្នហ្នឹងគឺមានឱកាសទៅធ្វើកិច្ចការងារសម្រាប់លោកស៊ិនស៊ូអាបេហ្នឹងមានន័យថាវាអាចមានចំនួនស្រីមួយ រវាងជនជាតិជប៉ុនហ្នឹងក៏មួយនឹងជនជាតិចិនឬក៏ពីព្រោះនៅក្នុងប្រទេសជប៉ុនមានជនជាតិចិនជាច្រើនដែររស់នៅក្នុងប្រទេសជប៉ុនយើងត្រូវយល់ថាការកើតឡើងនៅរឿងរ៉ាវទាំងឡាយដែលពាក់ព័ន្ធជាមួយលោកស៊ិនស៊ូអាបេដែលជាអ្នកស្ថាបនិក នាំមកសន្តិភាពឲ្យសមុទ្រចិនខាងត្បូងហ្នឹងគឺថាគាត់និយាយពីរឿងរ៉ាវនយោបាយច្រើនហ្នឹងតែកតួងជាមួយនឹងប្រទេសទាំង4តែកតួងជាមួយនឹងសមុទ្រចិនខាងត្បូងតែកតួងជាមួយនឹង Indo-Pacific អីជាដើមហ្នឹងគឺថាគាត់ជាអ្នកមានស្នាដៃក្នុងការងារជួយជ្រោមជ្រែងកិច្ចការងារអស់ទាំងហ្នឹងអញ្ចឹងខ្ញុំថារឿងគាត់គឺជារឿងនយោបាយមិនមែនរឿងផ្ដាល់ខ្លួនទេហើយនាំឲ្យមានការកើតឡើងរឿងរាវទាំងអស់នេះ គឺជារឿងនយោបាយសុទ្ធសាធ ពីព្រោះខ្ញុំតាមដានមើលរឿងទាំងអស់ហ្នឹងឃើញថាខ្មាំងកំភ្លើងដែលត្រូវបានគេចាប់បានហ្នឹងគឺថាមានការអឺគ្រប់គ្រងការហ្នឹងទុកជាមិនដល់ដល់ថ្នាក់គេអាចកែប្រែអាកំភ្លើងដែលកាន់យកទៅសម្លាប់ហ្នឹងដូចជាកំភ្លើងហ្នឹងមើលទៅរូបរាងដូចជាម៉ាស៊ីនថតរូបចឹងធ្វើឲ្យពួកអង្គរៈទាំងឡាយហ្នឹងមើលមិនដឹងថា នេះជាកំភ្លើងកែច្នៃទេអញ្ចឹងទេការចូលរួមចំណែកយើងទាំងអស់គ្នាមើលឃើញពិភពលោកហ្នឹងវាវាច្រើនជ្រុងទៅវាគ្រប់ជ្រុងទៅមើលឃើញចំណុចខុសៗគ្នាអញ្ចឹងណាអញ្ចឹងកណាលើកឡើង ថាចំណុចដែលខ្លាំងរបស់ជប៉ុនហ្នឹងពេលដែលកើតរឿងរ៉ាវគេតែងតែចាប់បានឃាតករគេតែងតែធ្វើការវេកមុខរឿងឃាតករហ្នឹងឲ្យឃើញជាស្ដែងភ្លាមភ្លាមតែម្ដងអាហ្នឹងខ្ញុំចង់ប្រៀបធៀបជាមួយនឹងការកើតឡើងរឿងរ៉ាវជាច្រើនទៀតនៅប្រទេសកម្ពុជាដែរ ប៉ុន្តែมันមានអ្នកណាវេកមុខมันមានរដ្ឋរដ្ឋាភិបាលខ្មែរនឹងអាចជួយវេកមុខដើម្បីឲ្យ សម្ដែងនោះភាពជាស្ដែងឲ្យពិភពលោកនេះគេមើលឃើញថាកម្ពុជាមានមានការប្រឹងប្រែងមានការធ្វើឲ្យឃាតករហ្នឹងអាចជិញមុខមកឲ្យមហាជនហ្នឹងឃើញច្បាស់ថាអ្នកណា ជាឃាតករហេតុអ្វីដែលដែលសម្រាប់ជន ឆ្នាំឆ្នាំជាច្រើននៅប្រទេសកម្ពុជាជាដើមដោយឈុតវិធីដោយដោយលោកកែមលីដោយដគុណសំមន្ទឿនដូចអីជាច្រើនហ្នឹងគឺថាខ្មែរយើងมันបានរកឃើញនៅចំណុចទាំងអស់ហ្នឹងទេมันបានរកឃើញនៅកេតកោទាំងឡាយដែលធ្វើឃាត មនុស្សមួយចំនួនហ្នឹងទេក៏ប៉ុន្តែប្រទេសជប៉ុនយើងឃើញថាប្រទេសជប៉ុនយើងមើលទៅវានិយាយព្រឹងកំភ្លើងវិញប្រទេសជប៉ុនហ្នឹងគឺគឺខ្លាំងណាស់គេការពារគេមិនអោយអ្នកដែលប្រើប្រាស់កំភ្លើងហ្នឹងប្រទេសប្រដាក៏ប៉ុន្តែ នេះជាក្រងការមួយទុកជាមុនមនុស្សយើងមិនអាចដឹងបានទេក្នុងលោកបច្ចុប្បន្នហ្នឹងកណ្ដាចង់លើកឡើងថាថ្មីត្បិតតែជប៉ុនហ្នឹងគឺការពេលប៉ុណ្ណាក៏ដោយក៏នៅតែមានការកើតឡើងនៅអយុត្តិធម៌មួយចំនួនសម្រាប់មនុស្សហ្នឹងគឺដោយសារបុគ្គលមួយចំនួនហ្នឹងគាត់គាត់គាត់នៅតែមានអាចារឹកថោកទាបហ្នឹងអាចជួលមនុស្សអាចពឹងមនុស្សអាច ប្រើមនុស្សនឹងយកមកសម្លាប់អ្នកឆ្នើមឆ្នើមពិភពលោកនឹងជាច្រើនធ្វើឲ្យជាពិសេសដូចលោកស៊ិនស៊ូអាបេជាដើមនឹងស្លាប់មនុស្សអស់ទាំងនឹងនឹងយើងបាត់បង់សិតតែធនធាន មនុស្សជាច្រើន ដើម្បីស្ថាបនាការរស់នៅរបស់ជាតិសាសមនុស្សលោកនៅលើពិភពលោកហ្នឹងត្រូវការមនុស្សជាច្រើនដែលមានស្នាដៃមានចំណេះដឹងមានធនធានទាំងអស់ហ្នឹងដែលធនធាន កើតមកពីធម្មជាតិហ្នឹងវាទល់លក្ខណៈមានមនុស្សអស់យ៉ាងចឹងបានទៅស្ថាបនាពិភពលោកហ្នឹងបានជឿនលឿនទៅបានក៏ប៉ុន្តែគេតែងតែរោគវិធីអឺសម្រាប់មនុស្សមួយចំនួនដែលជាមនុស្សឆ្នើមឆ្នើមហ្នឹងឲ្យជីងផុតពីខ្សែភ្នែករបស់គេអាហ្នឹងខ្ញុំជឿជាក់ថាអឺព្រឹត្តិការណ៍ទាំងអស់នេះកើតឡើងនៅក្នុងប្រទេស ខ្មែរផងប្រទេសកម្ពុជាផងនឹងឈានដូចជាសង្គ្រាមនៅយូក្រែនជាដើមហ្នឹង គឺសិតតែជារឿងខ្ញុំគិតថាជារឿងនយោបាយមួយនៅ ក្នុងបច្ចុប្បន្ននៃសតវត្សទី21នេះហើយក្នុងកំឡុងឆ្នាំ2021ហ្នឹងគឺមកដល់2022ហ្នឹងមានរឿងជាច្រើនកើតឡើងទួនទួនទួនទួនរហូតឲ្យដល់ឲ្យយើងទាំងអស់គ្នានៅពិភពលោកនោះគួរតែពិចារណាហើយអឺខំប្រឹងសម្លឹងមើលទៅលើពិភពលោកហ្នឹងតើ មានរឿងអីកើតឡើងទៀតនៅក្នុងអនាគតខាងមុខនឹងខ្ញុំកណាចង់លើកឡើងតែប៉ុណ្ណឹងឲ្យខ្លី មិនចង់វេឆាទេមកពីសារព័ត៌មានហ្នឹងវាវាវាច្រើនណាស់លលប់ណាស់ទៅហើយយើងក៏តែចង់និយាយថាការវេកមុខរបស់បុគ្គលដែលសម្រាប់លោកស៊ិនស៊ូអាបេហ្នឹងគឺថាចាប់បានភ្លាមភ្លាមតែម្ដងវាវាមិនមានការងឿងឆ្ងល់អីទៀតទេគង់តែកយោសំណុំរឿងទាំងអស់ហ្នឹងមកចែកចាយជាសាធារណៈឲ្យបងប្អូនឲ្យជនពិភពលោកហ្នឹងមើលឃើញទាំងអស់ហើយក៏ប៉ុន្តែខ្ញុំក៏នៅស្ដោកសោកស្ដាយថាកិច្ចការមួយចំនួនខ្មែរយើង ចូលរួមចំណែកក្នុងការងារអឺកាន់ទុកដល់លោកស៊ិនស៊ូអាបេក៏ប៉ុន្តែចំពោះខ្មែរយើងវិញយើងមានការសោកស្ដាយដែរពេលដែលអឺមនុស្សឆ្នាំរបស់ខ្មែរយើងស្លាប់មួយចំនួនអត់មាន សូវមានឃើញរដ្ឋាភិបាលចូលរួមក្នុងការងារធ្វើអ្វីមួយសម្រាប់ឲ្យខ្មែរយើងនឹងអាចទុកចិត្តបានអាហ្នឹងកណាលើកឡើងចំណុចដែលសំខាន់តែប៉ុណ្្ណឹងទេបងអរគុណណាស់បងតឹងអឺ ណាយើងឃើញភាពជាក់ស្ដែងវាអញ្ចឹងមែនការគេហៅថានិតនភាពឬក៏ការមិនបានសិក្សាឬក៏មិនបានចាប់គិតកោបាននៅក្នុងប្រទេស កម្ពុជាប៉ុន្តែ នៅប្រទេសជប៉ុន មាន លក្ខណៈខុសគ្នាត្រង់ចំណុចអឺឃាតកោហ្នឹងគាត់គាត់នៅកន្លែងហ្នឹងហ្មងគាត់អត់រត់តាផងអត់រត់ទេគាត់សម្លាប់ហើយគាត់នៅហ្នឹងហើយគេចាប់តន់ហ្មង ហើយរឿងអស់ហ្នឹងវាវាពាក់ព័ន្ធទៅក្នុងប្រតិឋាននៃច្បាប់របស់គេហើយប្រទេសគេគេមានការការពៀបានល្អអូខេឥឡូវមកជួបជាមួយនឹងគុណចាស់វិរិយធម្មវិញទៀតថាតើយើងគួរតែផ្ដោតអារម្មណ៍ទៅលើកិច្ចការងារទាំងអស់ហ្នឹងដែលជាហេតុនាំឲ្យប៉ះពាល់ទៅដល់មនុស្សជាតិយ៉ាងណាដែរអំពីនិយាយអំពីមនុស្សធម៌និយាយអំពី សិទ្ធិមនុស្សឬក៏និយាយអំពីកិច្ចការងារដែលយើងត្រូវផ្សព្វផ្សាយនេះដែលអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍មនុស្សលោកនឹងយ៉ាងម៉េចដែរក្នុងការការធ្វើអឺសម្រាប់សិនស៊ូបេហ្នឹងក៏ប៉ះពាល់ទៅនឹងអារម្មណ៍មិនដែរព្រោះណារឿងជាទូទៅការធ្វើឃាតហ្នឹងគឺថាវាជាបន្ទុករបស់សន្តិសុខរបស់ប្រទេសមួយហ្នឹងណា ហើយយើងមើលនេះវាទៅពិនិត្យឡើងវិញអំពីបញ្ហាសិលធម៌ព្រោះទៅមកទៅមកយើងរំលឹកពីរឿងប្រពុទ្ធសាសនាហ្នឹងទៅដើរតួសំខាន់ព្រោះការសម្លាប់គ្នាអីចឹងប្រសិនបើមនុស្សមានសិលមនុស្សនាំគ្នាប្រតិបត្តិនៅ សិក្ខាបទទាំងឡាយដែលព្រះសម្មាសម្ពុទ្ធបានណែនាំហៅថាចាប់ផ្ដើមនៅគោលគោលធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងលោកចាប់ផ្ដើមពីសិលជាមូលដ្ឋានបាទជាមូលដ្ឋាននៃសន្តិសុខនៅពីលើលើពិភពលោកដើម្បីឲ្យ ពិភពលោកនឹង មានសេចក្តី សុខមនុស្សនាំគ្នាកម្មសិលប្រព្រឹត្តពលល្អអញ្ចឹងទៅនឹង នឹងខ្ញុំកណាធ្វើជាការយកចិត្តទុកដាក់ព្រោះវាអស្ចារ្យដែររិគុណប្រទេសអ៊ីតាលីប្រកាសយកពុទ្ធសាសនា គឺជាសាសនាបរដ្ឋរបស់គេដែរគុណចឹងណាវាវាជារឿងមួយថាយើងថាយកធ្វើជាការចាប់អារម្មណ៍គេចាប់អារម្មណ៍ធំដុំជាមួយនឹងពុទ្ធសាសនា ឥឡូវមានការជជែកគ្នាពីរឿងអឺចង់ឲ្យសិស្សនិស្សិតរបស់គេនឹងមុននឹងសិក្សារៀនសូត្រនឹងធ្វើសមាធិអីតិចតួចចឹងទៅដើម្បីគឺជាការផ្ចង់ស្មារតីទៅក្នុងមុខវិជ្ជារៀនសូត្រនឹងឲ្យវាបានខ្លាំងមកកាយព្រោះអឺសវត្ថិភាពពិភពលោក យើងពិបាកនិយាយថារដ្ឋាភិបាលនីមួយនៃប្រទេសនីមួយនីមួយហ្នឹងគួរកប់បីណាពិចារណាអំពីរឿងការអប់រំប្រព័ន្ធអប់រំនៅក្នុងសាលារៀនអឺប្រសិនណាបើប្រជាពលរដ្ឋទាំងអស់ខ្វះសិលធម៌សុជីវធម៌នៅក្នុងការរស់នៅហៅថាយើងទៅសាលារៀន យមនាមានការកោតសរសើរសាលារៀនខ្លះគេដាក់នៅក្នុងពាក្យស្លោកនៅនៅការផ្សាយនៃសាលារៀនរបស់គេនីមួយៗហ្នឹងគេថា learn to live ពាក្យស្លោកហ្នឹងចិត្តតែចងចាំរហូតនៅក្នុងចិត្តហ្នឹងណាពាក្យហ្នឹងល្អពេកគេថារៀនអប់រំនៅក្នុងសាលា គឺថារៀនដើម្បីរស់ណា រៀនរៀនដើម្បីរស់ហ្នឹងគ្រាន់តែដើម្បីរស់ហ្នឹងវាមានអត្ថន័យច្រើនណាស់យើងបានមុខវិជ្ជានឹង ទៅប្រកបអាជីវកម្មដើម្បីរស់ផងយើងមានសុជីវធម៌យើង មានសិលធម៌នៅក្នុងខ្លួនក្នុងការរស់សួរថាតើយើងចង់រស់យ៉ាងម៉េចយើងស្រឡាញ់ជីវិតយើងប៉ុណ្ណា មនុស្សទូទៅនឹងស្រឡាញ់ជីវិតគេចឹងដែរអញ្ចឹងយើងហ៊ានទៅអល់ អប់រំឲ្យមនុស្សទូទៅនៅលើពិភពលោកនឹងថាត្រូវតែស្រឡាញ់គ្នាត្រូវតែពិចារណាហេតុផលអីដល់ថ្នាក់ទលំទលាយប៉ុណ្ណឹងទេប៉ុន្តែក្នុងវេទិការបស់យើងនេះយើងលើកយកមកសម្រាប់តែប្រជាពលរដ្ឋខ្មែរយើងអញ្ចឹងណាដោយលោកលីធីងតឹងគាត់បានមានប្រសាសន៍មិនអញ្ចឹងថាគួរគប្បីណានៅ នៅក្នុងចំណោមប្រជាពលរដ្ឋខ្មែរយើងទាំងអស់ហ្នឹងយើងគួរកប់បីពិចារណាថាយើងស្រឡាញ់ជីវិតយើងប៉ុណ្ណាមនុស្សទូទៅនៅលើសកលលោកហ្នឹងខ្មែរទូទៅទាំងអស់ហ្នឹងក៏គេស្រឡាញ់ជីវិតគេដូចអញ្ចឹងដែរហើយម្ដងមកកាលយើងមានកំហឹងនៅក្នុងខ្លួនគួរកប់បីពិចារណាឡើងវិញចារណាត្រង់ហ្នឹងទៅថា ព្រោះអាកំហឹងហ្នឹងយើងសិក្សាឲ្យដល់ពីកម្រិតពុទ្ធសាសនាទៅតែកណាវាកើតឡើងមកសន្ទុះហើយយើងខំប្រឹងអត់ធ្មត់ឲ្យជាប់អញ្ចឹងទៅកុំឲ្យពុះពោកុំឲ្យចេះតែចងនឹកទៅរឿងខឹងខឹងខឹងអញ្ចឹងរហូតឲ្យឲ្យគិតត្រឡប់ទៅដល់ម្យ៉ាងថាអូយើងខឹងគេយើងចង់តែសម្លាប់អានឹងចោលចង់តែ កុំតិចពេកឈ្មោះអានឹងចោលដើរនិយាយសំអុយអីចឹងប៉ុន្តែយើងគិតត្រឡប់មកវិញខ្លួនយើងថាយើងស្រឡាញ់ខ្លួនយើងបណ្ណាយើងស្រឡាញ់គេឈ្មោះយើងបណ្ណាអឺមនុស្សទាំងអស់ហ្នឹងក៏គេស្រឡាញ់គេឈ្មោះស្រឡាញ់ការរស់នៅសុខដុមរមនានៅក្នុងគ្រួសារគេចឹងដែរអញ្ចឹងគំនិតហ្នឹងកើតឡើងនៅ ក្នុងខ្លួនយើងកាលណាតែកាលណាសតិយើង តាំងមាំនៅក្នុងហ្នឹងហើយអាស្មារតីល្អហ្នឹង ធម៌ល្អហ្នឹងគឺចាប់ផ្ដើមចូលមកក្នុងខ្លួនយើង សន្សំសន្សំអឺពុតចិត្តហើយ នឹង ធ្វើឲ្យតិចជាសន្សំសន្សំនៅអាភាពក្តៅក្រហល់កាហាយនៅក្នុងខ្លួនយើងតែអន្តែងថាចង់សម្លាប់គេថាចង់កំតិចឲ្យគេខាតបងទ្រព្យសម្បត្តិចង់បំផ្លាញគេបែបនេះបែបនោះអញ្ចឹងវារសាយទៅសន្សំសន្សំហ្នឹងយើងអាចលុបលាងនៅអំពើបាបជាសន្សំសន្សំ ហើយហើយហើយជីវិតអញ្ចឹងធ្វើឲ្យយើងមានប្រយោជន៍ណាចុះមានប្រយោជន៍អីស្រានគ្រាន់តែយើងចំណាយពេលចំណាយទ្រព្យសម្បត្តិដើម្បី ទៅប៉ងធ្វើឃាតសម្រាប់មនុស្សម្នាក់ហ្នឹងវាវាខាតបង់ទៅដល់អាអាមុខរបរចិញ្ចឹមជីវិតរបស់យើងផលប្រយោជន៍របស់យើងទៅយ៉ាយើងគួរកប់បីរស់នៅ ក្នុងភាពសុខដុមរមនាយើងគួរកប់បីទៅស្វែងរកលុយកាក់ដើម្បីចិញ្ចឹមជីវិតយើងជាជាងទៅចងអាឃាតជាបាតជីវិតអ្នកដទៃ នឹងខ្ញុំណាមើលឃើញថាយើងគួរតែជូនជាយោបល់ទៅដល់សង្គមប្រជាសាស្ត្រទាំងអស់នៅលើពិភពលោកនឹងឲ្យគិតគូរអំពីរឿងសិលធម៌សង្គមធម៌ហើយនឹងពិចារណាពីពុទ្ធពន្ទូលរបស់ព្រះសម្មាសម្ពុទ្ធសំណាក់គូដំ ជាបរមគ្រូនៃយើងដែលលោកព្រៀនបដៅអំពី ការអប់រំនៅ អេរិយាបតរបស់យើងទៅតាមរយៈសិលនេះណាណាគួរខប3ណាមនុស្សទាំងអស់ហ្នឹងគឺថាសិលធម៌ទាំងអស់នៅក្នុងពុទ្ធបន្ទូលពុទ្ធវចនៈរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងគឺគឺល្អមែនតើអឺគឺថា សង្គមវាវវឹកវាច្បុកច្បល់អញ្ចឹងយើងពិចារណាមើលលោកគុណលោកណែនាំឲ្យធ្វើទៀនអ្នកអត់ឃ្លាន មកពីអ្នកអត់ឃ្លានវាច្រើនជាងអ្នកមានណាអត់នោះច្រើនជាងអ្នកមានទោះបីបច្ចុប្បន្នហ្នឹងចឹងដែរហើយហើយតាំងពីសម័យដែលព្រះប្រសូតមកលោកមើលឃើញអាហ្នឹងលោកមើលឃើញច្បាស់លាស់ពេលលោកចេញរកធរស្វាស្វែងរកធរហ្នឹងឃើញថាមនុស្សនឹងអត់ឃ្លានវាច្រើនបាននេះលោកណែនាំមនុស្សឲ្យធ្វើទៀនហើយរឿងធ្វើទៀនហ្នឹងកណាក៏គួរលើកតិចដែររឿងធ្វើទៀនហ្នឹងជាជាចំណុចធំណាគុណ ចំណុចធំបំផុតនៅក្នុងជីវិតរបស់យើងថាឥឡូវដំបូងទីយើងលះបង់ទ្រព្យសម្បត្តិហ្នឹងយើងចាប់ផ្ដើមលះបង់ទ្រព្យសម្បត្តិហ្នឹងសឹមសឹមលះបង់ពីទ្រព្យសម្បត្តិហ្នឹងតិចតិចតិចតិចទៅថ្ងៃមួយវាឈានទៅដល់គំនិតមួយដែលជ្រៅទៀតរបស់មនុស្សហ្នឹងគឺថាយើងនឹងលះចោលកូនកូនប្រពន្ធញាតិមិត្តរបស់យើងហ្នឹងគឺគឺស្លាប់ហ្នឹងហ្មងហ្នឹងអញ្ចឹងអារបៀប របៀបវិធីមួយដែលថាយើងអាចលះបង់នៅទ្រព្យសម្បត្តិបន្តិចបន្តួចចាប់ដើមបន្តិចតួចច្រើនទៅច្រើនទៅច្រើនទៅដល់ទៅចុងក្រោយពេលដែលយើងលះបង់ជីវិតយើងដាច់ចិត្តលាចាកលោកនេះទៅគឺថាយើងនឹងបែកពីកូនបែកពីចៅនោះទៅនោះអញ្ចឹងរបៀបអញ្ចឹងគឺថាឲ្យមនុស្សយើងបញ្ចូលចិត្តឲ្យស្គាល់ឲ្យអ្វីដែលគេហៅថាការលះបង់ណាការលះបង់នឹង ឲ្យស្គាល់នឹងកាន់តែជ្រៅទៅជ្រៅទៅកុំឲ្យយើងខ្លាចសេចក្តីស្លាប់តើតែយើងមិនខ្លាចសេចក្តីស្លាប់មុននឹងស្លាប់យើងមិនវែងទេមនុស្សវង្វេងតើអ្នកនឹងខ្លាចសេចក្តីស្លាប់តើព្រោះមិនស្គាល់ហើយស្អីដែលហៅថាការលះបង់អ្នកខ្លះធ្វើទៀនធ្វើអីចឹងដែរគុណមើលអ្នកណាដែលច្បាស់លាស់នៅក្នុងការធ្វើទៀនដឹងថាការបរិច្ចាគនឹង វានឹងមកដល់ខ្លួនយើងក្នុងថ្ងៃណាមួយយើងអាចនឹងបរិច្ចាគជីវិតយើងចោលតែម្ដងបរិច្ចាគទៅឲ្យមច្ចុរាជហ្មងហ្នឹងអញ្ចឹងណាព្រោះនោះគឺជាការពិតហើយនៃជ្រៅកណ្ដាចង់និយាយអញ្ចឹងហើយទៀននឹងមួយហើយសិលនេះទៀតសិលនេះលោកឃើញមនុស្សចង់អាឃាតភៀបាតគ្នានឹងលោកឡែនាំមនុស្សឲ្យធ្វើសិលនឹងជាទស្សនវិជ្ជានៃពុទ្ធសាសនានឹងគឺលោកមើលឃើញយ៉ាងម៉េចលោកបង្កើតរឿងនឹង ឲ្យមនុស្សមើលឃើញថាណែសភាពពិតហ្នឹងវាអញ្ចឹងថ្មីបាត់តាដល់ក្នុងទឹកដីឥណ្ឌាប៉ុន្តែមិនមែនណាមនុស្សអត់ឃ្លានមនុស្សធ្វើបាបគ្នានៅនៅនៅជុំវិញពិភពលោកទាំងអស់គ្រាន់តែពេលនោះការផ្សព្វផ្សាយវាមិនទាន់បានទលាយទលាយដល់តក្រោយមកព័ន្ធផ្សព្វផ្សាយនឹងទលាយទៅគឺទីផ្សាយមកហើយឥឡូវពុទ្ធសាសនាអឺគុណចាស់ជ្រាបស្រាប់ហើយញាតញោមទាំងអស់ជ្រាបស្រាប់វាទលំទលាយខ្លាំងណាស់ហើយ មិនចេះរួមទៅរួមទៅដោយតែខ្លះថាទេអត់ទេទោះបីថា នៅក្នុងការ ដឹកនាំរដ្ឋអីអីក៏ដោយគេមិនប្រកាសសាសនាមែនប៉ុន្តែច្បាប់ទាំងអស់នៅនៅលើប្រទេសទូទៅតាមពិភពលោកសិតតែមានលំនាំទៅតាមរបៀបពុទ្ធសាសនាអញ្ចឹងគាត់គេបែងចែកទៅរបៀបផ្សេងអញ្ចឹងទៅមេមេសាសនាផ្សេងបង្កើតចេះកើតចោះទៅហើយសាសនាដទៃទៀតសា សិតតែទេវតាពីឋានលើទាំងអស់ហ្នឹងលើកលែងពុទ្ធសាសនាមួយដែលបង្កើតដោយមនុស្សលោកយើងហ្នឹងអញ្ចឹងគុណណាអរគុណណាអរគុណហើយបងអរគុណចាស់វិយធម្មហើយក្នុងការដែលយើងយកសិទ្ធិជាមូលដ្ឋាន ក្នុងការផ្សព្វផ្សាយរបស់យើងគឺជាគោលបំណងសំខាន់កាត់បន្ថយនៅអំពើហិង្សានឹងឯង គោលគោលដៅសំខាន់របស់សហព័ន្ធរបស់យើង គឺផ្សព្វផ្សាយយ៉ាងណាធ្វើឲ្យយុវជនរបស់យើងប្រកាន់យកនូវអហិង្សាធម៌អហិង្សាធម៌ជាគោលការណ៍នៃពុទ្ធសាសនារបស់យើងដែលព្រះអង្គទ្រង់បានបង្រៀនឲ្យយើងនេះចេះអត់ធ្មត់ចេះតស៊ូហើយយើងត្រូវមានបញ្ញាជាជាអាវុធជាជាការកាប់ឆ្ការនៅព្រៃ គឺបណ្ដាញកិលេសទាំងឡាយហ្នឹងគឺអាស្រ័យមានកំបិតដ៏មុតអាវុធដ៏មុតដើម្បីកាប់ឆ្ការនៅនៅកិលេសធម៌ឥឡូវតឹងមានអីចូលរួមក្នុងកិច្ចការបន្តនឹងទៀតទេក្នុងក្នុងក្នុងនាមយើងជាពុទ្ធសាសនិកជន ដែលការធ្វើនៅអំពើសម្រាប់បហាហ្នឹងវាអាចធ្វើឲ្យយើងនឹងរន្ធត់យ៉ាងម៉េចដែរតឹងបាទកណាចំពោះកណាវិញគឺថាបុគ្គលទាំងឡាយនៅក្នុងលោកហ្នឹង គ្មានជៀសផុតនៅ ក្នុងអាគឺថាជីវិតមួយដែលតៅខ្សាយហ្នឹងទេគឺថាមនុស្សឡើងកើតឡើងដើម្បីស្លាប់នឹងឯងក៏ប៉ុនស្លាប់មួយនៅ ក្នុងចម្ពោះបុគ្គលទាំងឡាយទួទៅក្នុងពិភពលោក ជា7 8ពាន់លានអ្នកហ្នឹងគឺថាវាមិនដូចដូចគ្នាទេអ្នកខ្លះទៅយើង លើកឡើងពីពុទ្ធសាសនា តែងតែសម្ដែងពិតឲ្យយើងដឹងថានេះជាកម្មរបស់យើង សាងមកខុសខុសគ្នា អញ្ចឹងទេទទួលនៅផលហ្នឹងខុសខុសគ្នាដែរអញ្ចឹងយើងមិនចាត់ទុកថាលោកស៊ិនស៊ូអាបេក៏ដូចជាលោកកែមលីហ្នឹងគាត់ធ្វើនយោបាយទៅក្នុងក្នុងភាពខាងក្រៅយើងនិយាយក្រៅពីពុទ្ធសាសនាបន្តិចថានេះជាការងារចងអាឃាតនេះជាការងារត្រូវបានគេធ្វើឃាតដោយសារចំណុចល្អរបស់គាត់ហ្នឹងគឺថា ពុះ control ធ្វើឲ្យបុគ្គលមួយចំនួនទៀតគេចំណែនអញ្ចឹងទៅក៏ប៉ុន្តែនិយាយពីពុទ្ធសាសនានេះជាកម្មវិបាកទៅទទួលដល់ផលនឹងវិញពីព្រោះម៉េចពីព្រោះនេះជាការងារចងចងអាពាក់គ្នាជាការងារចងកម្មពីមួយចំណន់ទៅមួយចំណន់ពីមួយអឺពីមួយមនុស្សមួយទៅមនុស្សមួយណាអាហ្នឹងវាជាការងារមួយមិនខុសពីពុទ្ធសាសនាបានសម្ដែងថាអឺការគឺថាការការមិនធ្វើឃាតអ្នកដតីហ្នឹងគឺថា ការមិនធ្វើលំបាកការមិនធ្វើកិច្ចការអាក្រក់ទៅលើអ្នកដតីហ្នឹងគឺថាបានសុកមកលើខ្លួនឯងហើយអញ្ចឹងសេចក្តីល្អរបស់អ្នកដតីក៏ចង់បានល្អដូចយើងដែរយើងក៏ចង់បានសេចក្តីសុខដែរអ្នកដតីចង់បានសុខដែរកាលណាព្រះអង្គវិរិយធម៌លើកឡើងមិនថាបើមានការចែករំលែកក្នុងការធ្វើទានហ្នឹងជារឿយរឿយបុគ្គលនៅជុំវិញយើងហ្នឹងតែងតែមានការអាណិតអាសូរដល់យើងទោះបីយើងមានជាងគេក៏ដោយយើងក្រជាងគេក៏ដោយកាលណា បើកចិត្តឲ្យតលេមានចិត្តសំដោះនឹងច្រើនអាសក្តីល្អរវាងគ្នានឹងគ្នាហ្នឹងវាកាន់តែកើនឡើងឯងវាកើនឡើងកាត់បន្ថយនៅចំនួនហើយអញ្ចឹងអញ្ចឹងកាលណាកើនសក្តីល្អច្រើននៅជំនួយខ្លួនយើងហ្នឹងចំនួនវាថយចោលហើយអញ្ចឹងគេថាចោលឈ្មួញជាដើមចោលអឺរកម្មអីជាដើមនៅតំបន់ណាមួយនោះបើសិនតែ អ្នកមាននោះចេះមានការចែករំលែកទៅជនក្រៃក្រទាំងឡាយនោះជំនាញខ្លួនហ្នឹងមិនសូវមានចោរកម្មហ្នឹងកើតឡើងនៅក្នុងតំបន់នោះទេនៅក្នុងប្រទេសនោះទេជាពិសេសដោយប្រទេសជប៉ុនហ្នឹងជាដើមយើងមើលមើលជនជាតិជប៉ុនពីដើមឡើយគេបង្កើតអាវប្បធម៌មួយកូនអាយុតែ4ទៅ5ឆ្នាំដែលអាចដើរបានហ្នឹងគេបង្ហាត់ឲ្យដើររហូតដល់អាយុ5ឆ្នាំចាប់ដល់6ឆ្នាំទៅរៀនគេឲ្យដើរទៅរកបាសរកឡានក្រុងអីជិះទៅរៀនខ្លួនឯង គេបង្កើតអាវត្តធរឲ្យចេះជួយខ្លួនឯងជួយដល់អ្នកដតីហ្នឹងជួយតាំងពីខ្លួនក្មេងហ្នឹងឡើងមកគឺគ្មានអ្នកចាប់ចម្រិតមនុស្សគ្មានអីទេក៏ប៉ុន្តែក្រោយពីពេលអានយោបាយមួយគេហៅថាសេដ្ឋកិច្ចរួមគ្នានេះពិភពលោកធ្វើចលនារួមគ្នាអញ្ចឹងអាវប្បធម៌លេឡំគ្នាវប្បធម៌ឯករាជ្យវប្បធម៌ដែលថិតថេរ មានប្រពៃល្អចំពោះប្រទេសមួយមួយហ្នឹងវាកែប្រែទាំងអស់ឡើយពិភពលោកវាត្រូវបានកែប្រែវាមិននៅថិតថេរទៀតណាជប៉ុនហ្នឹងមិនសូវមានការកាប់សម្លាប់មិនសូវមានការសម្លាប់មនុស្សអីចឹងទេសូម្បីតែក្មេងតូចទៅសាលាគាត់ដើរទៅខ្លួនឯងគ្មានអាចាប់ចម្រិតក្មេងតូចហ្នឹងទេអញ្ចឹងអាវប្បធម៌ជប៉ុនឡើយត្រូវបានប្រែប្រួលលក្ខណៈយើងមើលពិភពលោកវាប្រែប្រួលបន្តិចម្ដងបន្តិចម្ដងវាអាស្រ័យអីវាអាស្រ័យមនុស្សហ្នឹងវាមិនយកចិត្តទុកដាក់ក្នុងការងារព្រៀមប្រដៅរបស់ពុទ្ធហ្នឹង ប៉ុន្តែយើងមិនអាចយកធម៌ពុទ្ធហ្នឹងមកនិយាយដើម្បីឲ្យពិភពលោកហ្នឹងគេទទួលស្គាល់ទេប៉ុន្តែមនុស្សមួយចំនួនក្នុងពិភពលោកហ្នឹងគេបានទទួលស្គាល់ទៅហើយថាធម៌ពុទ្ធគឺជាធម៌មួយគឺជាធម៌សកលសម្រាប់ពិភពលោកហ្នឹងតែម្ដងប៉ុន្តែបើមនុស្សហ្នឹងมันអប់រំចិត្តទេក៏វាមិនអាចយកធម៌ពុទ្ធហ្នឹងមកមកសំដែងបានទេអាស្រ័យទៅលើយល់កាលណាមនុស្សមិនយល់ទេនៅតែធ្វើអំពើអាក្រក់ហ្នឹងបានមកទោះបីយើងក៏ដោយយើងថាយើងកាន់ធម៌កាន់សិលហ្នឹងមែន ក៏ប៉ុន្តែម្ដងមកកាលវាកើតឡើងអាអាចិត្តខូខូមួយដែលជាប់ចម្ពាក់នៅកម្មវិបាកនោះអញ្ចឹងទេអាចិត្តហ្នឹងវាមិនអាចកែប្រែបានទេអញ្ចឹងលើទស្សនៈមួយ គេពោលគេរៀបរាប់ថាក្នុងបណ្ដាញសង្គមគេបានបង្ហាញពីទស្សនៈមួយថាបណ្ដាលមកពីកត្តាសង្គមបច្ចុប្បន្នហ្នឹង ដូចជាភ្លើងអីថ្លៃថ្លៃសាំងឡើង ថ្លៃការរស់នៅដោយលំបាកនៅក្នុងប្រទេសជប៉ុនហ្នឹង ធ្វើឲ្យប្រជាពលរដ្ឋមានកំហឹងកើតឡើង មានបញ្ហាដោយសារសង្គ្រាមនៅប្រទេសយូក្រែនហ្នឹងធ្វើឲ្យ ពិភពលោកមានការកលហលមានការគេហៅថាសេដ្ឋកិច្ចហ្នឹងកំពុងតែដាំដោនដោនចុះដោយសារតែកតាសាំងឡើងថ្លៃហើយការរស់នៅដោយលំបាកបានគាត់ធ្វើឲ្យគាត់នឹងខឹងអញ្ចឹងវាអាចមានអញ្ចឹងណា ព្រះអង្គដោយកណាលើកឡើងមិញហើយកណាថានេះវាជាកត្តារួមចំណែកពិភពលោកនឹងប្រែប្រួលមកអំពីម៉េចសេដ្ឋកិច្ចវាដើររួមគ្នាទាំងអស់ណាធ្វើឲ្យអាចលនាប្រទេសមួយដែលមានសុខភាពមានសន្តិភាពរុងរឿងហ្នឹងវាប្រែប្រួលទាំងអស់ឃើញទេរឿងរ៉ាវកើតឡើងនៅប្រទេសយូក្រែនហើយនិងរុស្ស៊ីហ្នឹងធ្វើឲ្យពិភពលោកហ្នឹងកាន់តែប្រែប្រួលធំទៅទៅទៀតហើយគឺមិនមែនត្រឹមតែការសម្លាប់លោកស៊ិនស៊ូអាបេនឹងមួយទេ នៅក្នុងប្រទេសស្រីលង្កាហ្នឹងគឺមានការក្រោកឡើងទៀមទានៅចំណុចអស់ទាំងហ្នឹងក៏ខ្លាំងណាស់ដែរស្រីលង្កាក៏ដោយនៅឡាវយើងក៏ដោយហ្នឹងគឺគឺសឹងតែមានការចូលរួមក្នុងការតវ៉ានៅចំណែកទាំង lain ហ្នឹងគឺបាញ់មនុស្សសម្លាប់មនុស្សហ្នឹងជាច្រើនស្លាប់ជារៀងរាល់ថ្ងៃពេលតវ៉ាហ្នឹងគឺមានការស្លាប់មនុស្សហើយហើយចឹងទៅការអចលនានយោបាយពិភពលោកធ្វើការងាររួមគ្នាហ្នឹងហើយដែលมันស្របគំនិតគ្នានេះ ធ្វើឲ្យសេដ្ឋកិច្ចឬក៏គោលការណ៍ងារអ្វីមួយហ្នឹងវាបាក់ដួលស្រុះទៅហ្នឹងពិភពលោកហ្នឹងវាតែងតែមានការកាប់សម្លាប់អាការ challenge ទៅវិញទៅមកហ្នឹងដើម្បីជីវិតរស់នៅហ្នឹងក៏ប៉ុន្តែដោយព្រះអង្គវិរិយៈធម្មោថាមនុស្សមួយចំនួនវាអត់យល់ថាជីវិតរស់នៅគ្រាន់តែមកត្រឹមមករស់នៅមួយរយៈពេលខ្លីទេហើយវាគង់តែបកលខ្លួនទៅឲ្យមកចរិតដដែលមនុស្សអស់ទាំងហ្នឹងក៏អត់មានយល់ធអស់ទាំងហ្នឹងឯណា គាត់យល់ថាបើមិនបានមកអញមានសេចក្តីសុខអញនៅពេលហ្នឹងទេអញមិនឲ្យអ្នកដតីបានសោកទេនោះជាចំណុចមួយរបស់មនុស្សមួយចំនួនគាត់គិតចឹងចំពោះយើងវិញយើងគិតថានេះជាចំណុចអយុត្តិធម៌សម្រាប់មនុស្សក៏ប៉ុន្តែមនុស្សហ្នឹងវាអាចធ្វើឲ្យបុគ្គលទាំងឡាយហ្នឹងកើតទុកអាស្រ័យទៅលើការងារចងអាឃាតពីដើមមុនពីមុនមកពីជាតិមុនពីអីចឹងជាប់ជាប់តែកទួងគ្នាហ្នឹង គឺជាការងារយើងយកពុទ្ធសាសនាមកនិយាយទៅណាអឺនៅតាមធម៌ប្រពុតលោកបានសម្ដែងចឹងថាអ្នកឯងធ្វើបាបអ្នកដតីពីជាតិនោះជាតិនេះគេនឹងសងវិញជាតិនេះអ្នកនឹងសងមកធ្វើបាបមកអ្នកហ្នឹងជាតិក្រោយអ្នកហ្នឹងត្រូវទទួលនៅកម្មហ្នឹងតទៅទៀតចឹងទេ កម្មដែលធ្វើឃាតគ្នាចិត្តតតតតរហូតអត់មានជាតិណាដែលស្រាក់ស្រានហើយផ្ដាច់កម្មនឹងបានទេលូត្រាតែមិនចង់អាឃាតលូត្រាតែយើងនឹងកាត់ការចង់អាឃាតហ្នឹងគឺកុំអោយមានចិត្តហ្នឹង ក្រូតក្រូតក្រៀតកើតឡើងនៅរឿងទាំងអស់នោះក្នុងអារម្មណ៍យើងគឺថាដោយព្រះអង្គលើកឡើងមកអញ្ចឹងដែរព្រះអង្គវិយធម្មោថានៅសូម្បីដល់ប្រទេសជប៉ុនហ្នឹងអឺប្រទេសអ៊ីតាលីហ្នឹងមិននឹងធ្វើអីគេឲ្យមនុស្សមួយចំនួនធ្វើការវិបស្សនាសមាធិហ្នឹងការធ្វើសមាសមាធិហ្នឹងនាំឲ្យចិត្តយើងហ្នឹងគឺតែវាស្ងប់វាវាចង់គិតរឿងអីមួយបន្ទុះស្រាយរឿងអីមិនសមទៅតាមគោលបំណងគឺថាយើងធ្វើការសមាធិហ្នឹងទៅធ្វើឲ្យចិត្តយើងហ្នឹងវាអាចធូរស្រាល កាត់បន្ថយនៅអាគំនិតអស់ទាំងហ្នឹងគំនិតអវិជ្ជមានហ្នឹងមួយចំនួនហ្នឹងធ្វើឲ្យបុគ្គលទាំងអស់ហ្នឹងវាអាចកាត់បន្ថយនៅ ចំនួនដល់អ្នកដតីដែលនៅជុំវិញខ្លួនយើងជាដើមហ្នឹងកណាបាទអរគុណតាំងអឺហ្នឹងហើយឡូវបែរមកជួបគាត់ចាស់ម្ដងទៀតយើងប្រហែលមកឡាយតែ1ម៉ោងទេគុណចាស់ដូចជាបងតាំងបានលើកឡើងអញ្ចឹងកត្តាដែលធ្វើឲ្យជាអតិពលហ្នឹង ដូចជាប្រទេស ដែលកំពុងកើតសង្គ្រាមហ្នឹងវាមើលទៅវាអាចរៀលដាលទៅលើពិភពលោកយ៉ាងម៉េចដែរទៀតមើលតាមមើលទៅឃើញវាមិនដែលបញ្ចប់សោះគ្រាមើលទៅ អាចមានសង្ឃឹមនឹងអាចមានសន្តិភាពទៅមុខទៀតទៀតអឺសម្រាប់អ្នកធ្វើសង្គ្រាមអឺគេចង់សាកល្បងអាវុធនឹងផងហ្នឹងក៏ ណាយើងយើងចេះតែបួងសួងចេះតែបន់ឲ្យ សង្គ្រាមនឹងកុំឲ្យវារៀបកាលវែងឆ្ងាយណាក៏ប៉ុន្តែ សម្រាប់អ្នករស់ស៊ីអាវុធអ្នករស់ស៊ីអាវុធនឹងគេត្រូវការយកអាវុធនឹងទៅសាកល្បងគ្នាតែគ្មានសង្គ្រាមគេអត់ដឹងថាអាវុធរបស់គេនឹងមាន ប្រសិទ្ធភាពប៉ុណ្ណាទេនឹងអញ្ចឹងហ្នឹង ខ្ញុំកណាសូមនិយាយឲ្យត្រង់ទៅចោះគឺថាក្រមប្រទេស តែមហាអំណាចបំផោងសមត្ថភាពរបស់ខ្លួននឹងនាំគ្នាផលិតអាវុធនឹងហើយឥឡូវខ្ញុំកណានិយាយត្រឡប់ទៅវិញយើងយើងធ្លាប់ឃើញនៅក្នុងរឿងភាពយន្តអាអ្នកដែលទៅរៀនគុណរៀនអីរឿងរឿង ភាគចិនពីដើមពីដើមធ្លាប់ធ្វើរឿងភាគចិនអ្នកទៅរៀនគុណពួកស្ទៀវស្ទៀវបាទរៀនហើយចេញមកសាក់លបងអញ្ចឹងហើយអ្នករៀនគុណខ្មែរគុណថៃអីហ្នឹងអញ្ចឹងដែរគ្រូគេហាមហាមឲ្យសាក់លបងហើយមួយទៀតខ្ញុំណាធ្លាប់ឃើញអ្នករៀនមុនអាគមយើងហ្នឹងបាញ់មុតដុតបេះអីកាលនោះជាដែនហ្នឹងធ្លាប់ឃើញដែរហើយតារៀនហើយនឹងគឺលមាស់ហ្មង ចង់ដសាចិត្តរបស់ចិត្តរបស់អ្នករៀនហ្នឹងគឺថាចិត្តតែចាំសាម៉ែខ្លះប្រហើនរហូតទៅដល់ដាក់កំភ្លើងចូលមាត់ខ្លួនឯងឲ្យបាញ់ហ្នឹងគុនខ្ញុំឃើញផ្ទាល់ហ្មងនៅជ័យដែនហ្នឹងអ្នកណាគេកាន់ដិតដល់បាញ់មិនផ្ទុះមែនបាញ់ទៅសុផេះប៉ក់ប៉ក់អញ្ចឹងទៅនរហើយអ្នកណាភ្លាត់ក៏ធ្លាយទៅដល់អាក្បាលក្រោយនឹងស្លាប់ភ្លាមមិនពេចចឹងទៅវាមានអញ្ចឹង អឺលោកនឹងអញ្ចឹងមកពីហើយជាទូទៅគុណអ្នកអ្នកធ្វើអាវុធធ្វើអីហ្នឹងវាវាសាលបងនៅកណ្ដាលសមុទ្រសាអីហ្នឹងមិនអស់ចិត្តទេមិនអស់ចិត្តទេគុណទៅសាលបងក្នុងក្រៅក្រៅហ្នឹងវាមិនបានបាញ់ឃើញមនុស្សផ្ទាល់ណាមិនបានបាញ់ឃើញមនុស្សដូចថាមនុស្សស្លាប់ដោយសារក្របនឹងដោយផ្ទាល់មួយយ៉ាងម៉េចអីចឹងទៅនឹងនឹងសិចចឹងទាំងអស់និយាយទៅវា វាដូចថាយើងជាការសោកសៅសោកសង្រេងមែនទែនការផលិតអាវុធអីអីនេះវាវាគ្រោះថ្នាក់ណាស់កុំថាឡើយដល់ផលិតអាវុធសំបីតែជួញរឿងទៅយកអាវុធយកអីយកស្អីមកឆ្នាំពុលឆ្នាំអីហ្នឹងប្រះនោះក៏នៅហាមមិនអោយជួញដូរគ្រឿងអស់ចឹងចឹងអីគុណមើលនៅក្នុងពុទ្ធសាសនាមានហាមអស់ចឹងចឹងទៀត ហើយបើនាំគ្នាជឿតាមពុទ្ធសាសនាវាបំបត្តិបងអត់ហើយការការធ្វើធៀបគ្នាបើយើងនឹកឃើញដែរលោកលោកអីអ្នកដែលអូអូនេះហ្នឹងអឺអាញ់ស្តាយហ្នឹងអាញ់ស្តាយណាសម័យមុនថាមានគេសួរគាត់នៅក្នុងឯកសារហ្នឹងប្រាប់សួរថាមានគេសួរគាត់ថា ចុះតែសង្គ្រាមលោកទី3ហ្នឹងគេអាចប្រើអាវុធអីសម្រាប់នឹងកំទេចគ្នាណាគាត់ថាគាត់មិនឆ្លើយទេសង្គ្រាមលោកលើកទី3ហ្នឹងគេប្រើអីប៉ុណ្ណាប៉ុន្តែគាត់នឹងឆ្លើយថា សង្គ្រាមលោកទី4គាត់ឆ្លើយម្លងណាណាថាសង្គ្រាមលោកលើកទី4គេចោលគ្នាដុំថ្មអឺគាត់និយាយភាសាហ្នឹង គាត់មិននិយាយទេ ថាគេប្រើអាវុធអីនៅក្នុងសង្គ្រាមលោកលើកទី3បានន័យថាបើកើតសង្គ្រាមលោកលើកទី3ហើយវាលាយអស់វាគ្មានសល់អីទេវាអស់ទាំងអស់ហ្នឹងអញ្ចឹងសង្គ្រាមលោកលើកទី4មនុស្សអត់មានអីហើយយកចោលគ្នាដុំថ្មដោយសម័យពីដើមអញ្ចឹងសម័យពីដើមចាប់ដើម ថាចោលគ្នា ចាប់ដើមឡើងដោយចោលគ្នាដុំថ្មហ្នឹងបានន័យថា អាវុធនៅលើโลกយើងបើសង្គ្រាមលោកលើកទី3កើតឡើងហើយប្រសិនបើកើតឡើងរបៀបដូចមានអ្នកសម័យសម័យអ្នក ដែលគេធ្វើវិភាគតាមរយៈការឆ្លោះវិវាទគ្នាបរុស៊ីហើយអ៊ុយក្រែនធ្លាយទៅដល់ក្រមអឺរ៉ុបសហរដ្ឋអាមេរិកអីចឹងហ្នឹងគុនណា វាអាចតែអញ្ចឹងមែនប៉ុន្តែមិនអញ្ចឹងទេមិនដល់នោះទេឃើញយើងឃើញអញ្ចឹងមែនប៉ុន្តែដល់ទេគេមិនអនុញ្ញាតឲ្យកើតឡើងទេខ្ញុំគណាជឿច្បាស់អញ្ចឹងបំពីឡើងទៅដល់ឋានប្រច័នអស់ហើយគេគ្រប់គ្រងអស់ហើយប្រសិនណាបុស្រីអាចប្រើប្រាស់នៅសពាវុធអស់អញ្ចឹងមែនវាត្រូវតែមានអ្នកទប់ហើយ ឃើញចិនសងំសងំអញ្ចឹងពេលតែមិនមែនចិនអត់មានអាវុធដើម្បីទប់ទេឥណ្ឌាអាមេរិកអីចឹងគឺថាមានអាវុធទប់ហើយរុស្ស៊ីបាញ់ឡើងមកគេខ្ទប់ជាប់អស់ហើយវាអាចខូចខាតដែរប៉ុន្តែខូចខាតត្រឹមហៅថាអបបរមាហ្នឹងมันมันมันខូចខាតដល់អតិបរមាទេពីព្រោះពិភពលោកសម័យនេះហេចេះគេមិនអនុញ្ញាតឲ្យកើតឡើងអញ្ចឹងទេអញ្ចឹងវានៅវែងឆ្ងាយតទៅទៀតវែងឆ្ងាយទៀត មិនមិនភ្លាមភ្លាមចឹងទេវាតលតាសភាពការអីហៅថា យើងមើលឃើញនៅ លើពិភពលោកនោះវាអស់សិលធម៌តលតសោះណាបាទនោះកើតឡើងកើតបើនៅមានសិលធម៌នៅកើតឡើងមិនបានទេព្រោះនៅរុស្ស៊ីមានតែពូទីនម្នាក់ទៅក៏ណាពូទីនម្នាក់គាត់ណាតែសម្រាប់ចិត្តអញ្ចឹងហើយក្រៅពីនោះមានណាស្ម័គ្រចិត្តណា ហើយពូទីនខ្លួនឯងហ្នឹងសម្រាប់ចិត្តអញ្ចឹងមែនណាប៉ុន្តែតែអយុធធរចំពោះប្រជាពលរដ្ឋរុស្ស៊ីទាំងមូលគុណមើលអំណាចមនុស្សម្នាក់ហ្នឹងធ្វើឲ្យកើតទៅជាម្លឹងម្លឹងណាហើវិធីសាស្ត្រផ្សេងផ្សេងមកបំបត្តិបាំងគេអញ្ចឹងទៅហើយឈានចូលទៅដល់ការប្រើការឆ្លៀនពៀនអាវុធឆ្លៀនពៀនអញ្ចឹងទៅហើយហើយបញ្ចេញអាវុធទៅសម្លាប់គេមិនគិតអំពីប្រជាពលរដ្ឋយូក្រែន ចលះកូនចលះប្រពន្ធខ្លួនឯងនឹងក៏អត់ទៅពួនម្ដងម្កាលគម្រាម គេហើយរត់ទៅពួនធ្វើថាធ្វើឲ្យគេឃើញដូចថាហ្មងធ្វើមែនតែនប៉ុន្តែសម័យនេះណាគេជឿគាត់អឺតឹងតាតបាញ់អស់ចឹងចឹងវាមានអាអាវុធប្រភេទមួយយ៉ាងដើម្បីបក្រាបអាហ្នឹងឲ្យជះត្រឡប់មកវិញហើយថាពូទីធានធ្វើអញ្ចឹងទៅថាមិនហ៊ានទេពូទីដឹងថា ហានិភ័យសម្រាប់ខ្លួននោះកើតឡើងដល់ប៉ុណ្ណាមនុស្សមានមនុស្សលោភលន់មួយទ្រព្យសម្បត្តិអញ្ចេះគាត់ស្រឡាញ់ជីវិតអញ្ចេះវាវានៅតែពេល ដែលវា ប្រភ័យគេបានវាចេះតែប្រភ័យអញ្ចឹងទេវាមិនអាចហ៊ានដល់ទៅថ្នាក់ថាអូបថុយប្រឋានសក់ចិត្តស្លាប់ទេបើសក់ចិត្តស្លាប់វាទៅវាទៅលោភលន់ទ្រព្យសម្បត្តិនឹងយកទៅធ្វើស្អីបើមនុស្សបដិញ្ញាសក់ចិត្តស្លាប់ មនុស្សដែលបដិញ្ញាសោកចិត្តស្លាប់ទៅមនុស្សនឹងមនុស្សនឹងលះបង់សម្បើមណាគាត់មិនមែនពលទ្រពសម្បត្តិនឹងរាប់រយពាន់លានរាប់ពាន់លានដុល្លារយកទៅទុកនៅក្នុងរបស់ខ្លួនអញ្ចឹងឲ្យថាมันខ្លាចស្លាប់មែនទេយើងយើងគិតជាទស្សនវិជ្ជាទៅមើលគាត់គិតមើលមនុស្សអត់តលះបង់របៀបប្រសាមាសំពុតលះបង់របៀបអក្យសាវៈ អរិយជនសម័យដើមបានមនុស្សនោះមិនខ្លាចស្លាប់រហូតទៅដល់បានជាព្រះអរហន្តណាគេមិនខ្លាចស្លាប់រហូតដល់ជួលមនុស្សឲ្យមកសម្លាប់ខ្លួនឯងនឹងទៅទៀតព្រះអរហន្តពីដើមស្នើសុំឲ្យអ្នកខ្លះមកសម្លាប់លោកអញ្ចឹងទៅបានព្រះលោកហានថាកុំឲ្យជួលគេមកសម្លាប់ខ្លួនឯងអញ្ចឹងមនុស្សតលកម្រិតហ្នឹងបានបានប្រថុយជាមួយការស្លាប់ហើយបើនៅស្រឡាញ់ទ្រព្យសម្បត្តិមកអបកសោបយើងយើងពិចារណា អាកូនក្មេងរៀនធម្មតាក៏គិតឃើញដែរមិនចាំបាច់ដល់ដូចឋានៈវិភាគអីធំធេងទេគាត់ថាមនុស្សវាមិននិយាយតាគេជិតថាអូពូទីនធ្វើមែនទែនធ្វើមែនទែនហ្មងបើមនុស្សស្រឡាញ់ទ្រព្យសម្បត្តិអញ្ចឹងប៉ុន្តែវាបំភ័យគេវាបន្លាយគេថាឥឡូវវារៀបចំបាញ់វានឹងប្រើប្រាស់អាវុធធនធ្ងន់អីចឹងធ្វើជាចលះកូនចលះប្រពន្ធហើយប្រពន្ធសាបផ្សាយថាពូទីនចូលតពួនអញ្ចឹងវាតពួននៅណា ប្រព័ន្ធនេះណាតែបាញ់ឡើងនឹងគេជះគេបាញ់ខ្ទប់ត្រឡប់មកវិញនឹងវាអាលត់អាលេអស់បាត់ទៅហើយវាមិនហ៊ានទេប៉ុន្តែវាវាចិត្តតែព្យាយាមបញ្ឆោតមនុស្សអញ្ចឹងទៅណាគ្រូវាបញ្ឆោតមនុស្សខ្លាចបាន ប្រមាណវាយកប៉ុណ្ណឹងទាំងទៅប៉ុន្តែសម័យនេះមានអ្នកខ្លាចទេបើប្រព័ន្ធស៊ើបការគេវល្អិតដូចមករៀមដៃអញ្ចឹងគេដឹងអស់លេងទៅហើយអឺហើយមនុស្សឈឺថាថាសម័យមើលទៅអ្នកស៊ើបការគេថា អានឹងឆ្លាញ់ទ្រព្យសម្បត្តិអញ្ចឹងវាហ៊ានប្រថុយអាម៉េចឲ្យទៅជឿវាម៉េចឧទាហរណ៍អញ្ចឹងប៉ិនគាត់សម្លុតបានវាវាវាគៀបសង្កត់មនុស្សបានវាប្រើអញ្ចឹងហើយវា20គេបានវាចិត្តតែ20ហើយវាដូចតែយួន20ខ្មែរក្រមវា20បានវា20ហើយគុណមើលឥឡូវឥឡូវដល់ខ្មែរក្រមចេះដឹងនេះទៅវា20ណាបានទៀតហើយពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងយើងឲ្យដឹងវាគេហៅចិត្តសាសហ្នឹង បាទខ្ញុំកណាចិត្តតែចង់និយាយចិត្តសាស្ត្រហ្នឹងប៉ុនយល់មនុស្សយើងវេកញែកសន្សំសន្សំមកឲ្យវាដឹងថាកន្លែងណាដែលជាចំណុចខ្សោយបាទបាទមនុស្សឈួតអស់ហ្នឹងវាបំភ័យយើងវាសន្លត់យើងប៉ុន្តែវាអាងវាមានកំភ្លើងហើយវាគិតថាយើងអត់ចេះច្បាប់ហើយប្រពៃណីយើងក៏ធ្លាប់ខ្លាចវាយូរឆ្នាំមកហើយវាបំផាក់បានហ៎ឥឡូវយើងចាប់ផ្ដើមដូរយុទ្ធសាស្ត្រសិក្សាពីរឿងសិទ្ធិ ទិញច្បាប់ឲ្យចាំមាត់ហើយឡើងមកថាឯងផាំងផាំងផាំងផាំងឥឡូវវាខ្លាចកាមេរ៉ាជាងខ្លាចខ្មោចទៀតនោះវាចឹងដល់តែយើងដឹងយើងស្គាល់អធិពលនៅ ផ្លូវច្បាប់រុញទៅអង្គការសហប្រជាជាតិទៅទៅសំពងក្បាលមេវាធ្នាក់ដឹកនាំវាលើនោះវាខ្លាចតើថាវាខ្លាចបងខ្លាចជាងពាត់ផ្ដៅទៀតខ្លាចកាមេរ៉ាឥឡូវនោះអឺលើកាមេរ៉ាឡើងនោះរត់ បិទខ្ទប់មុខឲ្យម្នាក់ម្នាក់អោនមុខទៅលិចអោនមុខទៅកើតវាដូចតែខ្មោចខ្លាចភ្លើងអញ្ចឹងពួកវាឥឡូវហ្នឹងខ្មោចខ្លាចពលឺថ្ងៃណានឹងអញ្ចឹងនឹងរបៀបអញ្ចឹងហើយរបៀបដូចពូទីញអីអញ្ចឹងវាខ្លាចងាប់សឹងតែងាប់ហ្នឹងបើវាមិនស្រឡាញ់ទ្រព្យសម្បត្តិខ្ញុំកណាជឿថាវាអត់ខ្លាចងាប់ទេប៉ុន្តែបើមនុស្សនៅអោបកសោបស្រឡាញ់ទ្រព្យសម្បត្តិចងកបាត់កអីភ្លឹងភ្លឹងដើរលើកម្រាលពុំក្រហម អាវអត់មានបាក់ភ្លីមិនតិចអញ្ចឹងហើយសម័យទៅដល់វាខ្លាចងល់ពីកាលណាវាចង់ទៅរស់វាចង់ទៅប្រើប្រាស់អាអស់ចឹងចឹងហ្នឹងវានៅមានភាពហៅថាល្ងឹតល្ងងជាមួយនឹងទ្រព្យសម្បត្តិនឹងសម្បើមណាណាគណៈចូលប៉ុណ្ណឹងចោះ អូខេហើយកន្លែងថែមថែមថែមកន្លែងជាមួយនឹងចូលរួមជាមួយនឹងព្រះអង្គវិយៈធម្មបន្តិចដែរថានៅក្នុងពិភពលោកហ្នឹងកណាគ្រាន់តែយល់អញ្ចេះវិញថាពិភពលោកហ្នឹងនៅក្នុងធម៌ពុទ្ធនៅក្នុងគម្ពីររបស់ពុទ្ធសាសនាគ្មានគម្ពីរណាមួយនិយាយអំពីថាមនុស្សជាតិមនុស្សលោកយើងសត្វទាំងឡាយដែលរស់នៅក្នុងលោកហ្នឹងអាចបន្លាយលោកហ្នឹងបានទេវាអត់មានកម្ពីណានិយាយថាសត្វលោកបុគ្គលទាំងឡាយមនុស្ស សត្វទាំងអស់ហ្នឹងនៅក្នុងលោកมันអាចកម្ចាត់ផែនដីនឹងបានទេបុគ្គលទាំងអស់មនុស្សទាំងអស់សត្វលោកទាំងអស់សត្វដែលរស់រានមានជីវិតនៅលើពិភពផែនដីហ្នឹងវាក្រន់តែជាកូនចៃមួយយើងប្រៀបធៀបបានដូចជាសត្វចៃមួយក្រុមដែលកំពុងរស់នៅលើក្បាលមនុស្សអញ្ចឹងអញ្ចឹងទេអាសត្វចៃហ្នឹងវាបានត្រឹមតែមកស៊ីគេក្បាលរបស់មនុស្សតែប៉ុណ្ណឹងទេស៊ីអស់ហើយវានឹងងាប់ខ្លួនឯងវាទៅវិញហើយហើយមនុស្សហ្នឹងវាមិនអាចកម្ចាត់មនុស្សហ្នឹងបានទេ អញ្ចឹងផែនដីនឹងទាំងមូលហ្នឹងសត្វមនុស្សទាំងអស់ណាទោះបីធ្វើគ្រឿងសភាវុធបល័យលោកប៉ុណ្ណាក៏ដោយ ខ្ទុះរឿងគ្រឿងសភាវុធដូចជាប៉ារ៉ាម៉ាណូហ្នឹងបាញ់គ្នាទៅវិញទៅមកអស់មកចាត់មកមកឆ្អែតក៏ដោយក៏សម្លាប់តែខ្លួនឯងហ្នឹងកុំចាត់ពិភពលោកហ្នឹងវាមិនបានទេអញ្ចឹងបើខ្ទុះនៅអឺរ៉ុបងាប់តែមកក្រុមមនុស្សនៅអឺរ៉ុបហ្នឹងឯងតែបើខ្ទុះនៅសមត្ថចិនខាងត្បូងងាប់នៅតែក្រុមមនុស្សនៅសមត្ថចិនខាងត្បូងហ្នឹងចុះបងមានមើលឃើញ ប៉ុន្តែជប៉ុនទៅពីក្របតើមិនមែនគ្រឿងសភាវុធហ្នឹងមិនមិនដែលបានប្រើណាវាក្រាន់តែតែនៅប្រទេសជប៉ុនហ្នឹងវាមាន បានរីករាលដាលឯណាទៅពិភពលោកវាក្រាន់តែ ជារឿងមួយធ្វើឲ្យយើងភ័យខ្លាចតែប៉ុណ្ណឹងទេអាគ្រឿងសភាវុធហ្នឹងវាកំណាចវាកាចសាហាវវាអាចសម្លាប់មនុស្សភ្លាមភ្លាមបានក្នុងមួយ ប្រព្រឹត្តភ្នែកហ្នឹងមែនក៏ប៉ុន្តែសួរថាអាជីនរបស់មនុស្សហ្នឹងវាងាប់ទេវាអត់អស់ទេអត់អស់ទេងាប់ពេលហ្នឹងក្រោយក្រោយវាកើតមក ពីព្រោះសត្វលោកកើតមកពីធាតុទាំង4ទឹកដីភ្លើងខ្យល់វាប្រគំគ្នាឡើងវាប្រគំហើយវាគង់តែបែកទៅវិញទេហើយបើសិនតែបែកហើយវាទៅណាវានៅក្នុងភពផែនដីនឹងដដែលវាកកើតឡើងមកទៀតក៏ប៉ុន្តែសួរថាមនុស្សលោកនឹងកំចាត់ផែនដីនឹងបានទេថាវាអត់បានទេវាកំចាត់តែគ្នាឯងវាហ្នឹងអញ្ចឹងយើងមើលសម័យបច្ចុប្បន្នហ្នឹងអាមនុស្សឆ្លៀនពៀនឆ្លៀនពៀនតែព្រំដែនគ្នាឯងនឹងឆ្លៀនពៀនឆ្លងដែនមិនកើតទេ ប្រទេសមួយដែលមានអំណាចឆ្លៀនពៀនច្រើនតែឆ្លៀនពៀនអាប្រទេសនៅក្បែរខ្លួនហ្នឹង ជាប្រតិជាពិសេសមើលមហាអំណាចទាំងឡាយហ្នឹងទៅអាចិនហ្នឹងវាឈ្លានពានណាបងតែឈ្លានពានតៃវ៉ាន់ហ្នឹងណាឈ្លានពានជប៉ុនហ្នឹងអាយួនហ្នឹងចង់ឈ្លានពានណាឈ្លានពានតែខ្មែរលាវហ្នឹងអារុស៊ីហ្នឹងឈ្លានពានណាឈ្លានពានតែយូក្រែនហ្នឹងសិតតែមនុស្សភូមិផងរបស់ជាមួយគ្នាទាំងអស់ឆ្លងដែនមិនបានទេអញ្ចឹងការឈ្លានពាន ធ្វើឲ្យពិភពលោកនឹងអាច ខុសសោះអលុតរលាយទៅបានខ្ញុំជឿជាក់ថានៅក្នុងពុទ្ធសាសនាគ្មាននិយាយក៏ដូចជាខ្ញុំជឿទៅទស្សនាទាំងអស់ហ្នឹងខ្ញុំជឿថាពិភពលោកមិនអាចរំលាយគ្នាទៅវិញទៅមកបាន ដោយគ្រឿងសភាវុធនឹងទេនេះវាក្រន់តែជាការងារសាកល្បងដើម្បីកម្លាចគ្នាទៅវិញទៅមកយកអតិពលក្នុងការឈានទៅរកនៅកិច្ចការក្តាប់ក្តោបអំណាចក្តោបសេដ្ឋកិច្ចពិភពលោកហ្នឹង តាំងខ្លួនឯងជាមនុស្សធំជាងគេហើយ ខ្លាចងាប់ស្ងអីដោយបងលើកឡើងអញ្ចឹងมันមានអាណាមួយចង់ចង់ស្លាប់ទេអញ្ចឹងទេសង្គ្រាមលោកលើកទី3អាចកើតឡើងតែពិភពលោកនេះมันលាយអីទេវាកើតឡើងវាសម្លាប់តែមួយក្រុមមនុស្សណាដែលដែលមានមហិច្ឆតាចង់សាកនៅអាគ្រឿងប៉ារ៉ាម៉ាណូទាំងអស់ហ្នឹងដូចជាពិសេសអាមេរិកកាំងមានគ្រឿងប៉ារ៉ាម៉ាណូដែរតើតែមិនអាមេរិកកាំងมันมันมันនិយាយថា អាមេរិកកាំងនឹងបង្កើតនៅសង្គ្រាមនឹងឡើងដើម្បីចលនាឲ្យកើតនៅអាសង្គ្រាមលោកនឹងឡើងឡើងដើម្បីបាញ់កម្ចាត់នៅគ្រឿងសព្វាវុធហ្នឹងគេមានការទប់ស្កាត់នៅគ្រឿងសព្វាវុធហ្នឹងដែរការងារបង្កើតនៅរឿងរ៉ាវអីមួយឡើងហើយគេមានការទប់ស្កាត់ពីក្រោយខ្នងហើយជាពិសេសនៅក្នុងសម័យដើមឡើយនៅក្នុងប្រទេសកម្ពុជាក្រោមបងមើលមើលអ្នកដែលបង្កើតអាឆ្នាំពឹសឆ្នាំពុលឆ្នាំប្រោះ ដាក់នៅក្នុងហូបអាហារធ្វើឲ្យមនុស្សទាំងឡាយហ្នឹងគឺថាឈឺមួយជីវិតហ្នឹងកើតដោយសារជំងឺថ្នាំប្រោះហ្នឹងគឺថាមានតែអាគ្រូហ្នឹងទេវាមានអាថ្នាំព្យាបាលជំងឺថ្នាំប្រោះហ្នឹងអញ្ចឹងអាគ្រឿងដែលសភាវុធពិភពលោកហ្នឹងបង្កើតឡើងច្បាស់ជាអាមេរិកកាហ្នឹងគេបង្កើតឡើងហើយគេត្រូវតែមានគ្រឿងការពាររបស់គេហើយអញ្ចឹងទេអ្វីអ្វីក៏ដោយវាតែងតែមានហេតុ ផលរបស់វាហើយគឺគេធ្វើឡើងគឺគេចង់បានផលអ្វីមួយហើយអញ្ចឹងពិភពលោកនឹងគឺថាការចូលរួមចំណែកក្នុងការងារទប់ស្កាត់វាមានអ្នកចង់ទប់ស្កាត់ក៏វាមានអ្នកចង់អឺបង្ករឿងហ្នឹងកើតឡើងដែរអញ្ចឹងថា រឿងអីក៏ដោយវាទៅគូជាមួយគ្នាទាំងអស់ហ្នឹងក៏ប៉ុន្តែចង់រំលែងពិភពលោកហ្នឹងរំលែងបានទេខ្ញុំជឿជាក់ថាអញ្ចឹងថាគំនិតរបស់ខ្ញុំគឺថាគ្មាននរណាម្នាក់គ្មានបុគ្គលណាម្នាក់គ្មានសត្វលោកណាមួយដែលអាចទៅសម្លាប់ឬក៏រំលែងផែនដីហ្នឹងបានទេវាក្រន់តែសម្លាប់តែគ្នាឯងហើយហើយគួក្នុងមួយចង្កោមនុស្សនៅទីនោះដោយឥឡូវឧស្សាហ៍ដោយរុស្ស៊ីហើយយូក្រែនអញ្ចឹងវាក្រន់តែធ្វើឲ្យភពផែនដីហ្នឹងខ្ទួខ្ទាគឺថាមានបញ្ហានៅក្នុងបច្ចុប្បន្នដែលកំពុងកើតសង្គ្រាមហ្នឹងមែន ជាពិសេសមនុស្សយើងប្រើប្រាស់នៅអឺធម្មជាតិទាំងឡាយដែលមានជាតិទឹកជាតិភ្លើងជាតិខ្យល់ជាដើមណាដែលយកមកប្រើប្រាស់ជារៀងរាល់ថ្ងៃក៏ប៉ុន្តែវាខ្វះនៅធាតណាមួយហ្នឹងធ្វើឲ្យមនុស្សហ្នឹងវាលំបាកមកពេលនៅតែប៉ុណ្ណោះអញ្ចឹងពេលដែលកើតសង្គ្រាមហ្នឹងវាខ្វះមួយចំនួនណាដោយធុញធុញជាតិអីអីហ្នឹងដោយក្របធុញជាតិអីជាដើមហ្នឹងមនុស្សខ្លះវាអត់បានផលិតអញ្ចឹងទៅផលិតទិញមកប្រទេសរុស្ស៊ីឬយូក្រែនអញ្ចឹងទៅធ្វើឲ្យប្រទេសហ្នឹងគ្នាខ្វះខាតនៅអាក្របធុញជាតិហ្នឹង ធ្វើឲ្យគ្នានឹងស្រែកស្រែកលោឡាឡើងជាពិសេសដូចខ្លាញ់ប្រេងអញ្ចឹងប្រទេសមួយចំនួនហ្នឹងវាគ្មានផលិតទៅនៅអាគ្រឿងទាំងអស់ហ្នឹងដល់ប្រទេសនោះវាកើតសង្គ្រាមហ្នឹងទៅអត់បានផលិតអត់បានបញ្ជូនទៅតើគេដាក់ទណ្ឌកម្មអីចឹងទៅធ្វើប្រទេសគ្នាហ្នឹងអត់មានគ្រប់គ្រាន់នៅអាសេដ្ឋកិច្ចហ្នឹងគឺថាទិញប្រេងហ្នឹងមិនបានវាក្រន់តែលំបាកមកពេលហ្នឹងទេពេលក្រោយវានឹងកើតឡើងសារជាថ្មីមកវិញក៏ប៉ុន្តែនេះជារឿងរបស់លោកនេះជារឿងរបស់លោកពិភពលោកគេនឹងបង្កើត ព្រឹត្តិការណ៍នឹងឡើងដើម្បីឲ្យពិភពលោកនឹងប្រែប្រួលអញ្ចឹងពិភពលោកมันអាចនៅអញ្ចឹងបានទេពិភពលោកកាលណាបើនៅទេអញ្ចឹងគេថាបើស្ថិរភាពនឹងទេអញ្ចឹងគឺពិភពលោកនឹងគ្មានអីហូបចប់ទេមនុស្សវាអត់ងាប់មនុស្សវាអត់បាត់បង់ជីវិតមនុស្សมันប្រែប្រួលទេវានៅតែអញ្ចឹងរហូតអញ្ចឹងហេតុផលអ្វីបានគេបង្កើតរឿងរ៉ាវទាំងឡាយហ្នឹងឲ្យកើតទៅជារឿងជាច្រើនជាច្រើនឡើងមកអំពីមានមនុស្សពីរប្រឆាំងគ្នាអាសប្តាហ៍ថ្ងៃហ្នឹង មួយកាន់ខាងលទ្ធិប្រជាធិបតេយ្យមួយខាងលទ្ធិកុម្មុយនីសអញ្ចឹងអាពីរហ្នឹងវាមិនដែលស៊ីខ្សែគ្នាទេអញ្ចឹងនៅក្នុងពិភពលោកហ្នឹងមានខ្សែពីរហ្នឹងជាជាពលពីរនៅនៅទិសខុសគ្នាហើយតក្រៅវាប៉ះគ្នាវាទៅទង្គិចគ្នាដោយខ្សែអកិសនីអញ្ចឹងវាមានអកិសនីបូកនឹងដកអញ្ចឹងកណ្ដាប់ប៉ះគ្នាវាទៅតាមអញ្ចឹងហើយអញ្ចឹងពិភពលោកនេះយើងមិនបាច់ពិបាកអីគិតទេគឺថា វានៅពោលពីរខុសគ្នាឲ្យតែវាប៉ះគ្នាវាម៉ាស់គ្នាហើយហ្នឹងចំណុចខ្ញុំចង់ចូលរួមចំណែកមួយវិរិយៈធម្មោហ្នឹងថានៅក្នុងពិភពលោកយើងហ្នឹងវាតែងតែមានរឿងរ៉ាវកើតឡើងសម្រាប់តែការរស់នៅបច្ចុប្បន្នហ្នឹងទេហើយក៏ដូចជាទៅអនាគតវានឹងប្រែប្រួលទៅតាមមកការរស់នៅ សម័យថ្មីមួយទៀតអាហ្នឹងជារឿងមួយដែលខ្ញុំគិតឃើញអញ្ចឹងហើយចង់បន្លាយលោកហ្នឹងឲ្យខ្សោះទៅវាមិនងាយទេអាហ្នឹងគឺថាពិភពលោកហ្នឹងមនុស្សជាតិយើងមិនអាចធ្វើបានទេ បាទអរគុណអឺពីរយៈធម្មមានអីសរុបចំក្រោយដើម្បីជាការឲ្យ អនុសាសន៍ឬក៏ជាជាកិច្ចបញ្ចប់ក្នុងន័យធ្វើយ៉ាងណាឲ្យយុវជនរបស់យើងឆ្លៀតយកឱកាសហ្នឹងដើម្បី ជាការបដោតអារម្មណ៍ស្ថាបនាស្មារតីឲ្យរឹងមាំកុំឲ្យគេហៅបាក់បាក់បាក់ទឹកចិត្តណាបាទទូនបាទ ជាការលើកទឹកចិត្តមួយហើយនឹងផ្គុំនៅយោបល់ផ្សេងផ្សេងយកមកជូនទៅដល់យុវសម្ណៈយើង ហើយយុវជនយើងនិយាយជារួមទៅប្រជាពលរដ្ឋខ្មែរក្រមហ្នឹងយើងមើលទៅ នៅ ក្នុងសង្គមនៅលើពិភពលោក ហើយគួរចាប់អារម្មណ៍ដែរលោកលីថេងតឹងគាត់បានមានប្រសាសន៍ហ្នឹងគឺថាវាជាទស្សនៈមួយយើងនៅមានការសង្គមសង្គមច្រើនហើយជីវិតយើងមែនទែនយើងវាត្រូវតែមានធម៌សង្គមហ្នឹងនៅក្នុងខ្លួនអញ្ចឹងហើយបានយើងបន្តតទៅទៀតបានបបបរោះយើងអញ្ចឹងដែរពីដើមមកគាត់តែងតែមានការសង្គមនឹងជាប់ជានិច្ចនៅក្នុងខ្លួន ហៅថា keep hope ហ្នឹងហើយយើងបន្តការសង្ឃឹមហ្នឹងតែអ្នកណានិយាយថាអស់សង្ឃឹមហ្នឹងយើងក៏ពិបាកជឿដែរមកអំពីគាត់នៅតែឃ្លានបាយឃ្លានអីចឹងដែរហ្នឹងក៏មានអស់សង្ឃឹមអីកើតណាសំបីតែមនុស្សដេកឈឺដល់ដង្ហើមផ្ទឹកទឹកហ្នឹងណាហើយតែគាត់នៅចង់ហូបទឹកចង់នៅ សួរបបខាប់បរាវហើយចង់បាយយ៉ាងអីហ្នឹងគឺថាមិនតាន់អស់សង្ឃឹមទេហ្នឹងអញ្ចឹងអញ្ចឹងរឿងសង្ឃឹមហ្នឹងសំខាន់ណាស់យុវជនយើងអ្វីត្បិតថាពិភពលោក កំពុងជួលច្បល់សាំងឡើងថ្លៃរោគរាតត្បាតនឹងក៏វាមិនតាន់ស្ងប់ងប់ស្ងប់ហើយកើតទៀតស្ងប់ហើយកើតទៀតអញ្ចឹងប៉ុន្តែជាជំនឿមួយថា នៅឆ្នាំ2023ហ្នឹងច្បាស់ហើយអស់ហើយគេនឹងបញ្ចប់នៅការភ័យព្រួយពីរឿងរោគរាតត្បាត COVID ហ្នឹងវានឹងត្រឡប់មកវិញហើយវាបញ្ចប់ហើយចុងឆ្នាំ2023ហ្នឹងនឹងតាតាមផ្អែកទៅតាមការស្រាវជ្រាវថ្មីថ្មីដែលគេនឹងផលិត ជាបន្តឆ្នាំដើម្បីសង្គ្រប់ហើយបំបត្តិវាឲ្យទៅជារោគសាមញ្ញវិញដូចជារោគគ្រុនផ្ដាសាយអញ្ចឹងណា គេនឹងបង្កើតជាឆ្នាំព្យាបាលមួយយ៉ាង គឺថាពេលដែលវាមកដល់យើងលេបឆ្នាំហ្នឹងទៅហើយកម្រិតវាវាអស់ហើយយើងសម័យមើលឥឡូវកូវីដហ្នឹងឥឡូវវានៅតែ4 5ថ្ងៃហ្នឹងខ្ទង់តែគ្រុនដែរហ្នឹងគ្រុនគឺថាជីវភាពរបស់វាហ្នឹងអស់ហើយ7ថ្ងៃហ្នឹងវាអស់ហើយវាគ្រាន់តែវាបំលែងទៅជាស្អីផ្សេងវិញវាទៅជាក្អកវាទៅជាអីចឹងទៅណានឹងចឹងឯងហើយដូច្នេះ បន្ថយការខ្វល់ខ្វាយបន្ថយការព្រួយបារម្ភពីអស់ចឹងចឹងហើយអ្វីអ្វីក៏ដោយវាស្ថិតនៅលើទឹកចិត្តរបស់យើងជំនឿជំនឿដ៏ច្បាស់លាស់របស់យើង អ្វីដែលយើងកំពុងតែអនុវត្តជីវភាពប្រចាំជីវិតរបស់យើងបើថាវាប្រសើរប្រសើរប្រពៃហើយចេះតែបន្តទៅក៏ប៉ុន្តែ បើវាតែងតែជួបឧបសគ្គជានិច្ច វាមានការរាំងស្ទះដោយប្រការផ្សេងផ្សេងវាមិនរីកចម្រើនទៅមុខហើយមានការជ្រៀតជ្រែកពីអ្នកដតីដំណើររបស់យើងសិក្សារៀនសូត្រយើងតស៊ូមតិដើម្បីសិទ្ធិសេរីភាពរបស់យើងដើម្បីឈានទៅដល់នឹងគេហៅថាសិទ្ធិសេរីភាពពេញលេញរបស់ប្រជាសាស្ត្រជាតិដើម នៅទឹកដីកម្ពុជាក្រោមហ្នឹងបើវាមានឧបសគ្គយើងដូររបត់យើងដូររបត់ដែលទៅតាមការណែនាំហើយ ជាការសោកស្ដាយដូចគ្នាយើងខ្លះដូចលោកព្រឹទ្ធាចារ្យគឹមគូអញ្ចឹងគាត់អឺសុខភាពមិនសូវជាល្អប្រសើរចាំគាត់ត្រឡប់មកវិញយើង ចូលទៅវិភាគបណ្ដាបើថាមានឧបសគ្គអីក៏ដោយសប្ដាហ៍ក្រោយហ្នឹងយើងចាប់ដើមហើយយើងចាប់ដើមពិភាក្សាលម្អិតអំពីសេចក្តីប្រកាសរបស់អង្គការសេចក្តីប្រកាសជាសកលរបស់អង្គការសហជីវជាតិស្តីអំពីសិទ្ធិមនុស្ស ដែលបានផ្សព្វផ្សាយ ជាង70ឆ្នាំទៅហើយ វាសបាក់សបាលគឺថាគេផ្សាយមុនមុនយើង បាត់សិទ្ធិសេរីភាពនឹងតិចហើយគេផ្សាយហើយយើងបាត់បណ្ដោយអញ្ចឹងបាទសិទ្ធិសេរីភាពនឹងចេញមកដល់មួយឆ្នាំមិនទាន់បានមកដល់ខ្មែរក្រមខ្មែរក្រមគេបូតយកបាត់បណ្ដោយគាត់ត្រូវស្ថិតនៅក្រមអាណានិគមរបស់គេបណ្ដោយ យើងមករើខ្លួនមិនទាន់ផុតណាណាទេពួកសម័យហ្នឹងសម័យមើលទៅដឹងហើយ ដែលផុតសង្គ្រាមលោកលើកទី2មកគេប្រកាសគេប្រកាសថាអ្នកណា ចង់ឲ្យករាជឲ្យដាក់ពាក្យមកសុំឯករាជសុំ self determination គាត់នៅប្រទេសឥណ្ឌានោះទៀមទាឯករាជ្យនឹងផ្ដាច់ខ្លួនចេញ ពីប្រទេសឥណ្ឌានឹង40 50ប្រទេសអស់ហឹមណាអាហ្វហ្គានីស្ថានប៉ាគីស្ថានផ្ដាច់ខ្លួនចេញមកអស់ហើយអា ឥណ្ឌូចិននឹងផ្ដាច់ខ្លួនចេញពីប្រាំងគុណអានឹងគេអង្គការសហប្រជាជាតិគេបើកតាគេបើកកែវពេលវេលាមួយគេអនុញ្ញាតឲ្យ10ឆ្នាំណាមានឱកាសដាក់ពាក្យមកអូនឯងមានសិទ្ធិគ្រប់គ្រាន់គ្រប់គ្រងសេដ្ឋកិច្ចអីបាននឹងដាក់ពាក្យមក decolonization ណោះគេហៅថាដាក់ពាក្យមួយស្នើសុំទម្លាក់អាមេរិកនឹងចុះពីលើស្មាយើងណាណា ដកអាមេរិកនឹងចេញពីស្មានិយាយគេហៅកម្មវិធីមួយដកអាមេរិកចេញពីស្មាដូចណានៅក្រមអង់គ្លេសដកពីអង់គ្លេសទៅណានៅក្រមប្រាំងដកប្រាំងណាក្រមប៉ាគីស្ថានក្រមណែណែណែយ៉ាអាមេរិកអេអាមេរិកមិនទាន់សាហាវទេពួកពួកស្អីប៉ូទីហ្គីណាប៉ូទុយហ្គោប៉ូទីហ្គោណាប៉ូទីហ្គោពួកអេស្ប៉ាញអីហ្នឹងវាមានពួកហ្នឹងវា អាគេហៅមហាអំណាចចាស់ចាស់អាមេរិកនឹងមហាអំណាចថ្មីថ្មី ទេគាត់ទំឈានមកបោះជើងចូលទេប៉ុន្តែគាត់គាត់មិនមែនទៅចង់គ្រប់គ្រងអីណាទេអត់មានទេគាត់មិនមែនជាអាណានិគមអីផងវាមិនដែលទៅធ្វើអាណានិគមអីលើអ្នកណាផងអាមេរិកគាត់នៅតែជួយធ្វើអន្តរាគមទេមិនមែនធ្វើអន្តរាគមជារបៀបយោធាពិព្រោះធ្វើអាណានិគមនោះគ្មានបានជោគជ័យគេឃើញហើយ ទៅធ្វើអាណានិគមនឹងវាពិបាក វេទនាខកបាក់ខាតបង់មនុស្សរបស់ខ្លួន ខាតបង់ទ្រព្យសម្បត្តិទៅយកមនុស្សនឹងមកសិក្សារៀនសូត្រដោយប្រទេសអង់គ្លេសនេះអាណានិគមមានបានប្រយោជន៍អីហ្មងកូនស្រុកប្រាំងឯងមានបានប្រយោជន៍អីហ្មងធ្វើអាណានិគមយូរយូរទៅនឹងប្រជាពលរដ្ឋរបស់ខ្លួននឹងហមលេះកាន់តែច្រើននឹងអញ្ចឹងណាវាមិនស្រួលណាអ្នកអាណាធិបតេយ្យនៅប្រទេសប្រាំងកូនស្មានតិចណាស់ អ្នកអាណាធិបតេយ្យនៅស្រុកអាមេរិកហ្នឹងតិចណាដេកក្រោមស្ពានដេកអីដេកតាមចើមខ្នល់ខ្វាក់អីមកកកោកមហាអំណាចមែនប៉ុន្តែអាផ្ទៃក្នុងនោះមាន បញ្ហា អ្នកស៊ីម៉ាក់ដូណូនោះផត់ស្ពីងស្ពីងពេញហ្នឹងវាអញ្ចឹងតាហើយសួរថាដែលការលំបាកអត់ឃ្លាន នៅស្រុកគេមាន មានដូចតែយើងអញ្ចឹងអ្នកណាមិនខំធ្វើការអត់ឃ្លានដូចតែគ្នាអញ្ចឹង វាដូចតែគ្នាណាដូចយើងនាំគ្នាលក់ស្រែហើយយកលុយទិញម៉ូតូជិះហើយអញ្ចឹងវាវា4 5ឆ្នាំក្រោយវាអត់ហើយបើយើងយើងយើងលក់ស្រែហើយយើងទៅទិញម៉ូតូចាស់ចាស់យើងថាដែរចង់ចង់មានឲ្យជួយអង្គបើចង់ក្រឲ្យជួយឡានគ្រឿងដែកជួយម៉ូតូទៅណាជួយគ្រឿងម៉ាស៊ីនអីចង់អង្គឲ្យជួយអង្គចង់ក្រឲ្យជួយគ្រឿងដែកទៅគ្រឿងដែកហ្នឹងទាំងអស់ណា ថ្ងៃក្រោយស៊ីមានតែគូបានណានឹងមានអីកណាឃើញអ្នកសៀមរាបពេលដៃឡើងថ្លៃនាំគ្នាលក់ស្រែទិញម៉ូតូឲ្យកូនអឺទិញចោះទិញឡើងស្ពាយអាដងរែកនឹងឲ្យបកី2 3ដើរស៊ីឈ្នួលគេដល់មួយអញ្ចឹងណាដល់ហើយយើងយើងគិតគូត្រឡប់មកវិញគ្នាយើងនឹងក៏អញ្ចឹងដែរដូចជួនកាល ដីស្រែឡើងថ្លៃដីស្រែឡើងថ្លៃនាំគ្នាលក់ឲ្យយួនហើយទៅលក់ឲ្យយួនយួនទិញអស់កន្លែងល្អល្អទៅយើងវិវរហើយយើងមានដើរធ្វើហើយតែអាយួនមកអត់ដី វាមិនមកស៊ីឈ្នួលយើងស៊ីឈ្នួលយើងយូរយូរទៅសំសំទិញដីយើងអស់ទៅយើងទៅស៊ីឈ្នួលវាវិញម្ដងអានឹងផ្ដាស់ហើយវាដូចតែចិនអញ្ចឹងណាចិនមកពីឆ្ងាយមក លោកតាក្រមងៃកណាសូត្រអានឹងបន្តិចទៅគាត់ថាចិនមកពីស្រុកនេះមានសម្ពាយជារបស់មិនទាន់ចេះខ្មែរសោះមាន គេកោះស្រែចំការរោគស៊ីលក់ឆៃប៉ៅខ្មែរមានស្រូវនៅដបចិនគុណមើលគាត់មកពីស្រុកនាយអានឹងតងុយតងុយនិយាយថ្មីថ្មីហ្នឹងមិនទាន់យូរទេតងុយទឹមឆ្លាក់ថ្មីថ្មីហ្នឹងតាគាត់ដេញទៅបៃអ្នកបួសដែរបានបួសយូរទៅគាត់ ចេះកំណាប់ច្រើននោះហើយគាត់សឹកទៅគាត់ដើរដេញចបៃច្រៀងឲ្យគេស្ដាប់អញ្ចឹងទៅគាត់ថាចិនមកពីស្រុកនេះមានតែមកសំពីតាមានសំពីជារបស់គឺអត់មានយកអីមកទេយកតែមកសំពីគាត់មកដល់តតែបតតប់តែបតប់នឹងរស់ស៊ីទិញអេចាយបន្តិចទៅ ធ្វើចាខ្វាយបន្តិចទៅធ្វើតៅហ៊ូបន្តិចទៅធ្វើឆៃបៅអីចឹងទៅទីហោអញ្ចឹងអឺ ហើយនិយាយបៃឡាំបៃឡាំតា មិនទាន់ចេះខ្មែរសោះមានគេកោះស្រ័យចំការគាត់រស់ស៊ីហើយគាត់សំលុយទិញច្រើនមកពីគាត់វាអត់ឃ្លានខ្លាំងណាស់វាដូចតែយួនខាងជើងអញ្ចឹងយួនកណ្ដាលអញ្ចឹងវាអត់ឃ្លានខ្លាំងណាស់យួនមានប្រវត្តិឯណាដែលទៅចេះស៊ីគ្រប់មកគាត់មានអីស៊ីគ្រប់ហើយចាំងជើងហើយកណ្ដាលនេះអត់គ្រប់ទេអត់ស៊ីគ្រប់ទេខាងជើងវាអត់មានស្រែធ្វើគ្រប់គ្រាន់ ខាងកដាលនេះទឹកលិចរាល់ឆ្នាំឆ្នាំណាក៏ទឹកលិចទេមកទល់ឥឡូវដែរភ្យុះភ្លៀងខ្លាំងណាស់ណាវាលេបទឹកមាត់ខ្លាំងណាស់ដែនដីភាគខាងបងរបស់ខ្មែរក្រមយើងហ្នឹងឥឡូវវាខំប្រឹងកន្លែងវត្តសាខ្លាទៅជាពួកវានឹងមកជួយកសាងកន្លែងហ្នឹងគេហៅមកជួយ ខាយថាកឲ្យវារីកចម្រើនខាយថាបកាយយកអីខ្មែរក្រមនេះ គេរីកចម្រើនគេ គេមើលឃើញទឹកដីនឹងគេគេដេញទឹកសមុទ្រសន្សំសន្សំចំនួនចតា ខ្មែរក្រមនឹងគេ ដេញទឹកសមុទ្រសន្សំសន្សំនឹងឲ្យ level ទឹកសាបនឹងដេញទឹកសមុទ្រអឺទឹកប្រៃនឹងទៅធ្លាយទៅដល់សមុទ្រចិនត្បូងដើម្បី ដើម្បីគាត់យកកន្លែងហ្នឹងគេហៅថាគាត់ប្រើប្រាស់គេហៅថាអាជ្ញាបញ្ជារបស់ធម្មជាតិនៃ ទឹកទន្លេមេគង្គដើម្បីរុញភក់ល្បាប់ហ្នឹង ឲ្យទៅសន្សឹមសន្សឹមសន្សឹមសន្សឹមទៅឲ្យคลายទៅជាជ្រោយជ្រោយនៃខឿនកសិកម្មរបស់ប្រទេសបានអីអឺបារាយមានធ្វើនៅឯសៀមរាបបារាយនៅកំពង់ធំហើយធ្វើអាងទឹកមួយទៀតនៅឯខាងតកែវដើម្បីរុញសន្សំសន្សំទៅនោះរុញកំពង់ផែអូកែវនឹងទៅធ្លាយទៅជ្រោយទឹកខ្មៅនៅខាងចុងនោះ ដើម្បីយកដីនឹងមកហើយយួនឯណាមកជួយបកបកើននៅទឹកដីកម្ពុជាក្រោមនឹងវាអត់ទេ កុំជឿឡើយ ប្រវត្តិសាស្ត្រយួនដែលខំប្រឹងកន្លែងនឹងរៀនអំពីប្រវត្តិសាស្ត្រយើងនឹងឲ្យច្រើនហើយសិក្សាអំពីសិទ្ធិមនុស្សអឺសិទ្ធិជនជាតិដើមដែល channel ព្រះអង្គ KKCC TV នឹងផ្សាយហើយនឹងរំលឹកទៅហើយនឹងច្បាប់បន្តទៀត ដែលយើងនឹងផ្សព្វផ្សាយជាបន្តបន្ត អំពីអំពីបញ្ហាច្បាប់សិទ្ធិមនុស្សឆ្នាំ1948ពីព្រោះខ្មែរក្រម46មាត្រានៃច្បាប់នៃសេចក្តីប្រកាសស្តីអំពីសិទ្ធិជនជាតិដើមផងបូក ជាមួយនឹងសេចក្តីប្រកាស ជាសកល ឆ្នាំ1948ទៀតជាមួយមនុស្សជាតិទូទៅយើងមានអនុថែម30មាត្រាទៀតជួយយើងនោះ ក៏សិក្សានឹងជាមួយសង្គមជាតិទូទៅនឹង ហើយអតិពលនៃសេចក្តីប្រកាសជាសកលនេះធំធេងទូលំទូលាយជាងសិទ្ធិជនជាតិដើមនឹងថែមទៀតមកពីអានេះជា ជាសកលរបស់មនុស្សទូទៅ មិនចំពោះថាជនជាតិដើមជនជាតិមិនដើមអីទេវាទូទៅជនអន្តោប្រវេសក៏គេមានដែរអញ្ចឹងយើងឲ្យដឹង ឥឡូវអ្នកមកឆ្លៀនពៀនយើងហ្នឹងគេមានសិទ្ធិបែបម៉េចហើយយើងដែលជាជនជាតិដើមនឹងមានសិទ្ធិពិសេសថែម46មាត្រានោះបែបម៉េចនឹងឲ្យដឹងអញ្ចឹងមិនថាយួនអត់សិទ្ធិទេអាយួនមកឆ្លៀនពៀនយើងនោះក៏វាមានអាសិទ្ធិនេះដែរណាវាមានអាសិទ្ធិ30មាត្រាដែលយើងនឹងនិយាយនោះណាចាអញ្ចឹងយើងត្រូវដឹងអាហ្នឹងដឹងអាហ្នឹងកុំអោយនិយាយទៅជន់វាហើយនិយាយទៅ យើងក៏មិនដឹងហេតុផលអីគិតតែពីដេញគេឲ្យចេញតែពីយើងទៅមិនបានទេអានឹងទៅត្រូវរៀនអានឹងឲ្យច្បាស់ថាណែកម្រិតអ្នកឯងតំណេះអ្នកឯងមានសិទ្ធខ្ញុំមិនសម្លាប់អ្នកឯងទេខ្ញុំមិនដេញអ្នកឯងឲ្យទៅទេប៉ុន្តែឯងត្រូវថយចេញពីលបងជនជាតិដើមរបស់ខ្ញុំថយពីលបងនៃវប្បធម៌អរិយធម៌របស់ខ្ញុំកុំមកជន់ខ្ញុំទៀត ឲ្យខ្ញុំមានលបងខ្ញុំដើម្បីខ្ញុំប្រកាសនៅ self determination របស់ខ្ញុំនឹងឲ្យអញ្ចឹងណាឲ្យយល់អញ្ចឹងតទៅទៀតយើងរៀនពីអាហ្នឹងថាសិទ្ធយួនវាមានកម្រិតណាសិទ្ធខ្មែរក្រមយើងវាមានកម្រិតណាឲ្យវាដឹងអញ្ចឹងកុំឲ្យថាគេវាអត់សិទ្ធសោះដេញគេអានោះវាខុសជាមួយច្បាប់សិទ្ធិមនុស្សនឹងឆ្នាំ48នឹងទៀតព្រោះអានោះជាសកលជារបស់មនុស្សទូទៅអាអ្នកឆ្លៀនពៀនយើងក៏មានសិទ្ធនឹងដែរអានោះហ្នឹង យល់អញ្ចឹងណាអូខេនឹងជាការរំលឹកវាយុវជនយើងប៉ុណ្ណឹងដែររំលឹកប៉ុណ្ណឹងគាត់បាទកណាទៀតអឺសប្តាហ៍ក្រោយ យើង នឹងចូលទៅក្នុងកិច្ចវិភាសាដោយគុណចាស់បានលើកឡើងមិញហ្នឹងគឺថាសិទ្ធិចេសកលស្ដីពីសិទ្ធិមនុស្សយើងនឹងចាប់ដើមអត្ថាធិប្បាយនិងពន្យល់សប្តាហ៍ក្រោយអឺ ពីព្រោះសប្តាហ៍នេះយើងសិក្សាអំពីប្រតិការគេបានសម្រាប់លោកស៊ិនស៊ូអាបេនាយករដ្ឋមន្ត្រីអតីតហ្នឹងយើងយកមកសិក្សាអំពីហ្នឹងហើយសប្តាហ៍ក្រោយយើងនឹងសិក្សាអំពីច្បាប់ហ្នឹងអំពីសេចក្តីប្រកាសជាសកលហ្នឹងតើមានអីចំក្រោយទេបាទចុងក្រោយកណាគាត់នៅចង់ថែមថាយើងជាមនុស្សជាតិហ្នឹងរស់នៅក្នុងโลกហ្នឹងវាតែងតែទទួលនៅផលកម្មវិបាក ទទួលនៅផល អាក្រក់អាក្រក់ជាច្រើន ចំពោះយើងហើយអញ្ចឹងបាននៅក្នុងពុទ្ធសាសនាលោកសម្ដែងថាធ្វើយ៉ាងណាសូមឲ្យចិត្តគំនិតនឹងខំប្រឹងប្រែប្រួលទៅដើម្បីកាត់បន្ថយអាការកើតចាស់ឈឺស្លាប់ហ្នឹងកាលណាយើងកើតមកហ្នឹងយើងមានរូបកាយវាតែងតែទទួលនៅផលលំបាកចឹងហើយគ្រប់គ្រប់គ្នាទាំងអស់ហ្នឹងគ្មាននរណាជៀសផុតពីអាផលលំបាកហ្នឹងទេដូចខ្ញុំកណ្ដាលលើកឡើងពីដើមថាមនុស្សវាកើតមកវាមានអាផលលំបាកវិបាកហ្នឹងមកតាមខ្លួនហើយមនុស្សវាស្លាប់ទៅវិញខុសៗគ្នា ខុសតាមប្រវត្តិខុសខុសគ្នាអ្នកខ្លះទៅស្លាប់ដោយគេសម្លាប់អ្នកខ្លះស្លាប់ដោយលិចទឹកអ្នកខ្លះស្លាប់ស្លាប់ដោយខ្លួនឯងសម្លាប់ខ្លួនឯងនេះក៏មានដែរចងកលូតពេកលួយទឹងអីជាដើមហ្នឹងឬក៏អឺចាក់សម្លាប់បាញ់សម្លាប់ខ្លួនឯងនៅនៅស្រុកខ្មែរយើងថ្មីថ្មីហ្នឹងគឺថាអឺមានមនុស្សម្នាក់ហ្នឹងតឹងតែបាញ់សម្លាប់ខ្លួនឯងដោយសារអីដោយសារស្នេហាអីហ្នឹងក៏មានដែរ វារឿងរ៉ាវហ្នឹងវាជាច្រើនណាសូមឲ្យកំភៃតក់ស្លុតអីចំពោះរឿងរ៉ាវកើតឡើងនៅក្នុងពិភពលោកហ្នឹងវាតែងតែរឿងហ្នឹងវាមាន គ្រប់ពេលគ្រប់វេលាទាំងអស់ហ្នឹងមិនថាយើងមិនថាគេទេប៉ុន្តែយើងត្រូវតែមានសង្ឃឹមថា ពិភពលោកហ្នឹងវានឹងស្ងប់ស្ងាត់ទៅវិញពេលណាភ្លៀងខ្លាំងហើយ ឬក៏ covid ឬក៏រោគរាតត្បាតហ្នឹងខ្លាំងហើយវា គង់តែមានពេលណាវានឹងរលត់ស្បើយទៅវិញទេសេចក្តីសង្ឃឹមហ្នឹងវាមាននៅក្នុងរូបកាយមាននៅក្នុងអារម្មណ៍របស់យើងនឹងគ្រប់គ្រប់គ្នាទៅវានឹងជះនៅអតិពលទាំងឡាយហ្នឹងទៅលើរោគគ្រាពីបទៅលើរឿងទាំងឡាយកើតឡើងនៅក្នុងពិភពលោកហ្នឹងវានឹងស្ងប់ស្ងាត់ទៅក្នុងពេលរយៈពេលខ្លីខាងមុខនឹងទេកណាសូមអរគុណបណ្ដានៅអរគុណណាស់ នៅកម្មវិធីផ្សាយរបស់យើងក៏លំមសំតាមពេលវេលាហើយ1ម៉ោង24នាទីហើយសូមបញ្ជាក់ថា page របស់យើង យើងមានអាមានអាគេហៅ star star ហ្នឹងវាអាចជួយឧបត្ថម្ភដល់ page star ហ្នឹងយើងចុច star ទៅ វាបានបានលុយជួយឧបត្ថម្ភ page យើងអឺ page យើងអាចទទួលបានលុយ ញាតិញោមប្រិយមិត្តដែលមានសទ្ធាជ្រះថ្លាចង់ឧបត្ថម្ភเพจយើងមេតាចុចអាស្តាហ្នឹងអាផ្កាយណាអាផ្កាយផងអា subscribe ផងយើងឲ្យនៅវាអាចបើមានលុយនៅក្នុងបែងអីយើងដាក់ account បែងរបស់យើងទៅវាជួយ support ដល់ជួយឧបត្ថម្ភដល់ page របស់យើង page យើងនឹងទទួលបានបច្ច័យតើញាតិញោមគាត់ចុច star នោះផងហើយចុច subscribe ទៅវានឹងបានទទួលបានលុយហើយជួយមេតាជួយ share ជួយ subscribe ផង នៅក្នុង channel YouTube នឹងផងហើយនឹង channel page នឹងផងការផ្សព្វផ្សាយរបស់ យើង បានផលទៅដល់ប្រជាពលរដ្ឋរបស់យើង ជាពិសេសគឺយុវជននៅដែនដីកម្ពុជាក្រោមបានទទួលដឹងអំពីព័ត៌មានទាំងឡាយដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្សយើងផ្ដោតអារម្មណ៍សំខាន់ទៅលើចំណេះដឹងនឹងការផ្ដល់ជាមតិយោបល់ដល់ជាគំនិតហៅថាគំនិតឆ្នៃគេហៅថាបណ្ដោះគំនិត ហើយនឹងទស្សនៈផ្សេងផ្សេងដើម្បីឲ្យយុវជនរបស់យើងបានទទួលនៅចំណេះដឹងរបស់វាពីវេទិការបស់យើងហើយសង្ឃឹមថាយុវជននឹងជួយ subscribe ជួយ share ជួយបញ្ជូនព័ត៌មានដល់យុវជនរបស់យើងផ្សេងផ្សេងទៀតអរគុណណាស់កុំចាស់មានអីថែមទេអត់ទេបាទប៉ុណ្ណឹងចាស់ទៅអរគុណអូខេចង់ជូនពរឲ្យគុណចាស់ហើយនឹងតាំងមានសុខភាពល្អហើយសូមជូនពរប្រិយមិត្តទាំងអស់ជួបតែនឹងសុខចម្រើនពុទ្ធពរទាំងឡាយ4ប្រការ អាយុវណ្ណៈសុខៈពលៈកំបីគ្រៀងគ្រៀតឡើយនៅសូមថ្វាយបង្គំលាសូមចម្រើនពរលាបាទបាទថ្វាយបង្គំលាដែរបាទសូមជូនវេទិកាពិភាក្សា ស្ដីពីសិទ្ធិមនុស្សអន្តរជាតិផ្សាយចេញពីបណ្ដាញទូរទស្សន៍អនឡាញ KK CCTV ជាមជ្ឈមណ្ឌលលោកធរកម្ពុជាក្រោមវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីមេត្រី